កតញ្ញុតាហ្នឹងអរគុណបុព្វការីហើយព្រះកថាប្រាប់ឲ្យអរគុណនឹករលឹកគុណដល់ដល់បនទៀតដែលបនវិជាតិមុនហ្នឹងធ្វើឲ្យ យើង បានរួចពីអបាយភូមិមាននរកជាដើមនេះមិនរួចរហូតអីមែនប៉ុន្តែថា ជាតិហ្នឹងបើកុំតែអាស្រ័យបុណ្យហ្នឹងគឺអត់បាននៅក្នុងសពតិភពអញ្ចឹងហើយអត់បានត្រៃសរណគមគុណចាស់ក៏អត់បានចូលកម្មធ្នោះបុស្សជាបាបវិចិត្តអីដែរអរគុណបុណ្យធំមែនទេទៀតចឹងដើម្បីជាការតបស្នងសងគុណបនគឺមានតែយើងខំប្រឹងពេញបន ហើយប៉ុនក្នុងបច្ចុប្បន្នហ្នឹងគឺជាឧបការៈឲ្យយើង មានសេរីភាពបានពីក្តីសុខចឹងអត់មានអាជ្ញាធរដែនដីអីនាំ ខ្លួន ទៅ ពួកយើងប្រព្រឹត្តឃាតកម្មមនុស្សឃាតឬក៏អធនេទានអីកាមេសមិឆាចាអីជាដើមទេហ្នឹងឯងតែនេះគឺណាជាកិច្ច មួយដើម្បីបានរົບណាតែយើង ក្រោកព្រឹកឡើងដល់ប្រលឹកឃើញដល់គុណទាំងណានឹងជាមួយនឹងពុទ្ធគុណធម្មគុណសង្ឃគុណបាយគុំគុណចាស់គ្រប់ព្រះអង្គទាំងអស់នឹងពុទ្ធបរិស័ទញាតិញោមស្រីប្រុសបងប្អូនកូនចៅទាំងអស់ហើយក៏អរគុណគុណចាស់អង្គព្រះបញ្ញាចុតតោដែលបាន ដឹកនាំកម្មវិធីបានសម្រាប់ជោគជ័យនឹងព្រឹកមិញបានឆាន់អីបណ្ណាសងពីថ្ងៃមុនត្រូវបានឆាន់ណាហ្នឹងហើយចា៎ហើយបនព្រឹកនេះឆ្លងការសិក្សាព្រះពិធម្មបរិឆេទទី1ចា៎ណារនឹកធ្វើបនឃើញណាហ្នឹងហើយ តែញថ្វាយផាត់ចំពោះប្រសង់ដាប់ពធទេសនានឹងហើយចូលរួមជូនបនលោកគ្រូផងដែរក្នុងឥឡូវក្រោកមកថ្ងៃហ្នឹងខ្ញុំមិនអាយុ61ចឹងណាតើបតែ61ពឹកមិញហ្នឹងណាសាមិញ60គាត់ណា ហ្នឹងឯងដោយការនឹករលឹកដល់អាយុជីវិតដែលបានដីថាខយៈវិយៈធម្មាទាំងគឺសង្ខារធัวហ្នឹងវាអស់ទៅសូន្យទៅនឹងហ្នឹងឯងអញ្ចឹងយើងមិនមែនចេះតែបានឱកាសដូចជាថ្ងៃនេះអញ្ចឹងទៅរហូតទេអញ្ចឹង នឹងឯងមានតែហំប្រឹងប្រែងគ្រប់គ្រងឱកាសពេលវេលា ជាបច្ចុប្បន្នហ្នឹងហើយយើងចាស់អញ្ចឹងទៅ បានយើងឃើញពេលវេលាហ្នឹងកាន់តែក្រទៅ កាន់តែតិចទៅចឹងដល់ពេលវេលាដែលយើងមានឱកាសជួប គ្នា អីអីចឹងសល់កាន់តែតិចទៅតិចទៅត្រូវអប់រំចិត្ត ក្នុងជីវិតរស់នៅ ជាមួយគ្នាប៉ុណ្ណាហ្នឹងហើយហើយនឹងចម្រើនបញ្ញាដើម្បីទទួលដឹងអ្វីអ្វីដែលកើតឡើងចូលមកដល់ជីវិតរបស់យើងហ្នឹងឲ្យបានច្បាស់ប្រកបឡើងថា អ្វីអ្វីវាយ៉ាងនឹងឯងវាដូច្នោះឯងនឹងឯងឲ្យតែយើងបានបញ្ជាក់នៅក្នុងអ្វីអ្វីទាំងអស់នឹងដោយបញ្ញាថាវាមិនមែនជារឿងរបស់យើងបើយើងអត់បានសាងនៅអ្វីអ្វីទាំងអស់ហ្នឹងហ្នឹងឯងចឹងដែលយើងនឹងបានជោគជ័យលើសេចក្តីទុក្ខ ជាបន្តបន្តឬបានដីថារស់នៅជាសុខច្រើនទាំងគាត់ណាសេចក្តីទុកហ្នឹងសម្រាប់កំណត់ដឹងហើយសេចក្តីសុខសម្រាប់យើងរស់នៅថាសេចក្តីទុក សម្រាប់កំណត់ដឹងហ្នឹងគឺព្រះមច្ឆរិយធัวហ្នឹងប្រព្រឹត្តទៅ ដើម្បីកំណត់ដឹងនៅទុកនឹងឯងចឹងណានៅមហាវេរវៈ3ដកលេខ37ហ្នឹង ព្រះមច្ចរិយធัวហ្នឹងប្រព្រឹត្តទៅដើម្បីកំណត់ដឹងនៅទុកកណាហ្នឹងឯងมันมันត្រូវស្អប់ទុកទេចឹងហ្នឹងឯងតែស្អប់ទុកគឺបានដីថាយើងវានៅល្ងងក្នុងក្នុងការដែលយើងចាញ់បោកកាមសុខឬក៏សេចក្តីសុខក្នុងភពហ្នឹងអញ្ចឹងបានត្រូវស្អប់សេចក្តីទុកហ្នឹងហ្នឹងឯង ហើយយើងបាន កំណត់ដឹងសុខទុក្ខនឹងចឹងទៅសម្រាប់សិក្សាទាំងថ្នាក់បរិញ្ញាចឹងមិនមែនយើងត្រូវទៅស្រឡាញ់ពេញចិត្តអ្វីៗក្នុងโลกនឹងដោយការហួងហែងនេះជារបស់យើងនោះជារបស់ អ្នករតីអីចឹងទេហ្នឹងឯងពីព្រោះអ្វីៗវាជារបស់ក្នុងโลกក្រំតែក្រោកព្រឹកឡើងអញ្ចឹងព្រះភិក្ខុ ស្រោបហិតក្លិនផ្កាឈូកហ្នឹងក៏ទេវតារំលឹកដាស់តឿនថាចោលណាចោលលួចក្លិនចឹងណាហ្នឹងឯងវាអត់មែនជាអត្តនេទានសិក្ខាបទវាអត់មានតម្លៃនៃវត្ថុអីនេះក៏ប៉ុន្តែវាជារឿងតណ្ហាទេកណា អេតាំងមៈមៈនោះជារបស់យើងឃើញទេចាប់យករបស់ក្នុងលោកហ្នឹងចំោះរបស់យើងក្លិនរបស់យើងខៀនវិញ្ញាណរបស់យើងអីចឹងទៅហ្នឹងរំលឹកទៅមកទៅមកដែរចម្រំតែលោកបាន ដឹងថាអូហ្នឹងណាវាជាជាអកុសលចឹងចឹង សុំឲ្យទេវតានឹងជួយរំលឹក ជួយប្រាប់ទៀតទៅទេវតាក៏រំលឹកថែមទៀតទៅពីព្រោះសុំឲ្យលោកម្ចាស់បាននឹករលឹកដឹងដោយអង្គឯងទៅព្រោះអត់មាននរណាមកចេះតែរំលឹក ប្រាប់ដាស់តឿនអីឲ្យដូចជាអង្គឯងទេគាត់ណាអាហ្នឹងវាសំខាន់នៅលើស្មារតី ដោយ ខ្លួនយើងហ្នឹងឯងដែលដឹងកុសលអកុសលអព្យាក្រិតហ្នឹងប៉ុណ្ណាហ្នឹងឯងដូច្នេះគឺរឿងដែលយើងត្រូវប្រណិប័តនៅក្នុងព្រះសាសនាហ្នឹងកាលណាបើយើងមិនចេះតែចាប់យកមកហួងហែងជារបស់យើងទេលោកនេះគ្រាន់តែជា លោកដែលយើងត្រូវដើរឆ្លងកាត់ទៅតើហើយត្រូវសិក្សាណបរិញ្ញា កំណត់ដឹង នាមរូបព្រមទៅដោយបច្ច័យជាដើមហ្នឹងហ្នឹងហើយក្នុងដំណើរទៅរកទិសដៅហ្នឹងគឺការលះសកាយៈទិដ្ឋិរួចទៅបានលះរាគៈទុសៈមោហៈហ្នឹងក្នុងការដែលត្រូវលះបង់រាគៈទុសៈមោហៈហ្នឹងគឺត្រូវ ដេះបងសកាយតិថិវិជេកឆាសីលបតរាមាសៈជាមុននឹងពុទ្ធរិកាក្នុង អង្គតរញ្ញកាយតសកនិបាតអភពអសោតគាត់ណាអង្គសំដែងធัว3 3ឡើង10ដងហ្នឹងហើយទៅលះសកាយតិថិអាការដែលចាប់ប្រកម្មនេះមរូបយកមកធ្វើជាទូខ្លួនហ្នឹងដល់ទៅវាអត់មានប្រកម្មថាជាខ្លួនយើង អាហ្នឹងវាត្រូវកាត់តណ្ហា ត្រូវការអីយកមកឲ្យអ្នកណាហ្នឹងឯងដូចចែករូបជាធាតមិនដឹងអញ្ចឹងទៅ វានៅវិថីចិត្តតាមទ្វាទាំង6ក្នុងការដឹងអារម្មណ៍ហ្នឹងហើយមិនចេះតែវង្វេង ទៅក្នុងអារម្មណ៍ដលាញ់ស្អប់កប់តោះអីហ្នឹងទេណាគឺមានសតិមករលឹកដឹងថាវិថីចិត្តដែលដឹងអារម្មណ៍ហ្នឹងអ្នកអត្តាមិនមែនជា ខ្លួនយើងហើយស្រេចអញ្ចឹង មានត្រូវការអារម្មណ៍នឹងយកមកឲ្យអ្នកណាទោះជាអារម្មណ៍នឹងល្អប៉ុណ្ណាក៏អារម្មណ៍របស់វិថីចិត្តហើយវិថីចិត្តដែលដឹងអារម្មណ៍ហ្នឹងវាបច្ចុប្បន្នហ្នឹងវាប្រកាសមកវាអត់មែនជាខ្លួនយើងហើយស្រេចអញ្ចឹងវាអត់ត្រូវទៀមទេអីយកមកឲ្យវិថីចិត្តទេកុំតែប្រកម្មវិថីចិត្តបច្ចុប្បន្នហ្នឹងឥឡូវហ្នឹងថាជាយើងទៅ គឺជាដំណើរដែលចេញចាកលោកសតិដ្ឋានផ្លូវទៅព្រះនិព្វានហ្នឹងគឺរំលត់សកាយតិថៈហ្នឹងចឹងហ្នឹងឯងព្រះនិព្វានហ្នឹងគឺត្រូវរំលត់នៅកិលេសកិលេសសវត្តដាក់ហ្នឹងហ្នឹងបានជាការរំលត់កម្មវិបាករបស់កម្មហ្នឹងហ្នឹងឯងដោយតទាំងកបហណៈ ទៅរកសមុឆេតបហាណៈនឹងឯងហ្នឹងគឺផ្លូវទៅព្រះនិព្វានហ្នឹងមិនមែនស្រុកភូមិឋានអីណាណីទេគឺធัวធัวអប់រំហ្នឹងអប់រំចិត្តចម្រើនបញ្ញាហ្នឹងប្រព្រឹត្តទៅ ដើម្បីកាត់នៅវត្តដាក់ហ្នឹងឯងព្រះនិព្វានហ្នឹងវត្តដោពិឆេតោហ្នឹងចឹងហ្នឹងអនុបាទៈនិរោធនិរោធព្រោះការមិនកើតឡើងហ្នឹងតលអាស្រ័យគុណអរិយមគ្គ ព្រោះណាអញ្ចឹងគឺជាការរំលឹកដែលបងប្អូនកូនចៅសិក្សា នៅ ក្នុងព្រះអភិធម្មហ្នឹងដូចជាសូត្រណានៅក្នុងមេរៀនដំបូងហ្នឹងហ្នឹងឯងយើងរំលឹកមើលដូចជាអហេតុកៈចិត្ត18អញ្ចឹងទៅថាណាហ្នឹងឯងយើង មើលក្នុងអហេតុកៈចិត្ត18ហ្នឹងមានចក្ខវិញ្ញាណធាតុពីរដួងយ៉ាងចែកក្នុងអហេតុកៈ18ហ្នឹងចឹងទៅសោតវិញ្ញាណធាតុពីរដួងខេនវិញ្ញាណធាតុពីរដួងជាហាវិញ្ញាណធាតុពីរដួង កាយវិញ្ញាណធាតុពីរដួងណាអស់10ដួងមនោធាតុប្រមាណដួង កណានៅធាត3ដួងណាហ្នឹងឯងដែលជាវិបាកហ្នឹងពីរដែលជាកិយាមโนធិតហ្នឹងមួយហ្នឹងឯងវិបាកហ្នឹងធ្វើសម្ដេចឆន្ទកិច្ចហ្នឹងពីរដួងហ្នឹងហ្នឹងឯងនឹកឃើញណានឹកឃើញណាណាហ្នឹងឯងមโนធិតមានតែ3ហ្នឹងហើយវានៅក្នុងអហេតុកៈទាំងអស់ហ្នឹង ហ្នឹងឯងសម្ដេចឆន្ទៈវិបាកហ្នឹងឯងពីរដួងគឺសោវិបាកអសោវិបាកដូចជាទ្វិបញ្ញវិញ្ញាណរៀបរាប់មកអំបញ្ញមិញអញ្ចឹងណាអញ្ចឹងបើ លោកគ្រូសួរណាសួរលោកគ្រូអ្នកបង្រៀនណាសួរសិស្សថាក្នុងអហេតុកៈចិត្ត18ដួងតើមโนវិញ្ញាណធាតុមានប្រមាណដួងណាឆ្លើយហើយហ្នឹងហើយចឹងទៅហើយទៅទៅទៅហ្នឹងហើយព្រោះអស់13ហើយវាគ្រាន់តែ18ដក 13មិនដឹងសល់ប្រមាណទៀតហ្នឹងទៅធ្វើអ្នកលក់ដូរមិនកើតណាហ្នឹងឯងចឹងគឺនៅសល់មโนវិញ្ញាណធាតុ5ដួងហ្នឹងណាដែលជាកិរិយាប្រមាណដួង ជាវិបាកប្រមាណដួងក្នុង5ដួងហ្នឹងណាកិរិយា2ហ្នឹងវិបាក3ហើយចឹងហ្នឹងឯង ហ្នឹងគឺនៅក្នុងអហេតុកៈចិត្ត18ដួងហ្នឹងជាវិញ្ញាណធាតុ7ហ្នឹងឯងហើយអាហ្នឹងយើងរៀនជាបរិយ័តតែដល់មកបរិបត្តិគឺរលឹកបាន តាមផ្លូវភ្នែកជាចំោះបណ្ដាតកាយហ្នឹងគណាហ្នឹងឯងដល់ទៅតាមផ្លូវចិត្ត ដែលយើងរលឹកដឹងបានហ្នឹងគឺដោយចំពោះជាវ័នហ្នឹងឯងគឺជាវ័ននៅក្នុងមโนទ្វាហ្នឹងមាន បញ្ញត្តិជាអារម្មណ៍ហ្នឹងឯងមានបញ្ញត្តិជាអារម្មណ៍បានយើងដឹងថាហ្នឹងជាមโนទ្វេរវិថីចិត្តប៉ុណ្ណាតាមផ្លូវភ្នែកជាចំោះអណ្ដាតកាយហ្នឹងជាវិបាក យើងរៀនទៅមានវិបាកចិត្តច្រើនប៉ុន្តែវិបាកចិត្តដែលសតិអាចរលឹកដឹងបានហ្នឹងវាមានទ្វិបញ្ញវិញ្ញាណ10ហ្នឹងប៉ុណ្ណាហ្នឹងហើយអញ្ចឹងគឺបរិយ័តតាមបរិយ័តទៅដល់បប្រតិបត្តិ គឺដូចយើងអានអភិធម្មចឹងដែរប៉ុន្តែនេះគឺមិនអានដោយបរិយ័តទេគឺដោយបប្រតិបត្តិហ្នឹងឯងក្នុងខ្លួនយើងចិត្តចេតសិករូប ក្នុងអ្នកដតីក៏ចិត្តចេតសិករូបនឹងឯងក្នុងសម័យយើងសប្ថ្ងៃនេះ គឺការសិក្សាព្រះអភិធម្មនឹងជាជំនួយឧបការៈដល់សតិប្បដ្ឋានបរិបត្តិនឹងល្អណាស់ប៉ុណ្ណានឹងឯង អរណាស់សឹងតែថាមិនរៀនគឺណាមិនអាចចម្រើនតបឋានបានទៀតផងអាហ្នឹងសឹងតែថាអញ្ចឹងហ្នឹងឯងសម្រាប់សម័យយើងសប្តាហ៍ថ្ងៃហ្នឹងឬក៏ថាពុទ្ធបរិស័ទយើងស្ដាប់ហើយស្ដាប់ទៀតស្ដាប់ហើយស្ដាប់ទៀតស្ដាប់តលតែមែនទេ ពីព្រោះវាមិនមែនប្រភេទអុខេតតញ្ញូវិបច្ចតញ្ញូអីឬក៏ថាស្ដាប់យូអីគួរសមអីទេគឺថាយូដែលមែនទេឲ្យយល់ពី ជីវិតជាប្រកដីហ្នឹងជាអភិធម្មហ្នឹងសាប់ស្ដាប់ហើយសិក្សាសង្កេតពិនិត្យណាស្ដាប់ទៀតនៅពេលដែលស្ដាប់ហ្នឹងរលឹកដឹងទៅតាមហ្នឹងដោយយោនិសោមអ្នកសិការៈ មិនតាន់មានសតិប្បដ្ឋានតួសតិនឹងរលឹកដល់អង្គធัวបរមត្តនឹងប៉ុន្តែឲ្យពិចារណា ទៅតាមដែលដែលស្ដាប់នឹងឲ្យឃើញតួធัวនឹងដូចកំពុងលឺនឹងអញ្ចឹងហ្នឹងឯងចែកឲ្យដាច់ពីរូបឲ្យនៅត្រឹមតែធាតលឺធ្វើសវនកិច្ច ណាអញ្ចឹងវាអត់មានស្រីឬប្រុសឬកុហកឬបបិចិត្តឬឯងពីព្រោះវាអត់មានសរីរៈវាអត់មានរូបវាអត់មានរូបវាមិនដែលស្រីប្រុសទេហ្នឹងឯងសតិរលឹកដឹងបានចំពោះធាតឬអាការឬអញ្ចឹងទៅវាអត់មានអ្នកឬអីក្រៅពីចិត្តឬឯង ពីណាអត់មាន អ្នកឮក្រៅពីចិត្តឮហើយក៏អត់មានទិដ្ឋិទៅប្រកម្មជាសត្វជាបុគ្គលជាមនុស្សជាទេវតាអីអ្នកឮដែរគឺអានេះធាតឮប្រកាសហ្នឹងឯងធាតឬប្រកាសឡើងអញ្ចឹងទៅវាអត់មានទិដ្ឋិមកប្រកម្មថា ជាសត្វជាបុគ្គលអីមនុស្សទេវតាអីឮឯងហ្នឹងឯងរលឹករឿយរឿយតលច្បាស់ឡើងច្បាស់ឡើងអញ្ចឹងអឺទាំងអញ្ចឹងវាត្រូវ លះកាត់នៅទិដ្ឋិហើយលះនៅតណ្ហាក្នុងភពទៀតយើងគិតថាយើងទៅ ជាទេវតាអីអីហ្នឹងតើណាទេវតាណាទេពធីតាមានតែចក្ខុវិញ្ញាណឃើញរូបហ្នឹងសោតវិញ្ញាណឬសំឡេងហ្នឹងការឃើញរូបឬសំឡេងដឹងក្លិនដឹងរសដឹងផតពៈវិញ្ញាណធាតុសោះអត់មានទេវបុត្រអត់មានទេពធីតាអីទេអញ្ចឹងហើយក៏អត់ចាំបាច់ អត់ចាំបាច់ថាយើងទៅជាទេវតាទៅ ជាប្រអិនទៅ ជាប្រព្រំអីទេហ្នឹងឯងឲ្យតែបរមត្តធัวប្រកបក្នុងបច្ចុប្បន្ននេះដែលយើងនៅក្នុងអត្តភាព ជាមនុស្សនេះឃើញជាបរមត្តធัวទៅលះអត្តានុតិដ្ឋិហ្នឹងអានេះគឺវិញ្ញាណធាតុរួមជាមួយនឹងសតបដ្ឋានហ្នឹងគឺ អត់មានទៅ ភពទេហ្នឹងទៅ កាន់ការរលត់ភព បាទណាគឺទៅកម្មព្រះនិព្វាននឹងវិញ្ញាណធាតុប្រកបទៅដោយតេដ្ឋានបប្រតិបត្តិហ្នឹងហ្នឹងឯងជាដំណើរទៅកម្មព្រះនិព្វានពីព្រោះជាបដិបទារំលត់នៅសកាយៈទិដ្ឋិហ្នឹងអានឹងឲ្យយើងដឹងទៅព្រះនិព្វានហ្នឹងគឺបដិបទារំលត់កិលេសទៀតណាព្រះនិព្វាននោះគឺកាប់វត្តដាក់វត្តដាក់ដែលមិនដឹងទីបំផុតខាងដើមពីត្រឹមណាមកសន្មត់មួយអង្គមួយអង្គម្នាក់ម្នាក់នេះ ហ្នឹងឯងតែហើយអរិយមគ្គហ្នឹងគឺកាត់នៅវត្តដាក់ហ្នឹងហើយបានការមិនកើតឡើងនៅវត្តដាក់ហ្នឹងឯងគឺជានិរោធអរិយសច្ចៈហ្នឹងឯងអញ្ចឹងគឺចូលរួមត្រេកអរជាមួយពុទ្ធបរិស័ទយើង ដែលខំរៀនហ្នឹងហើយធ្វើបន់ឆ្លងហ្នឹងគឺត្រឹមត្រូវហ៎គួរតែឆ្លងនៅសមិទ្ធិមួយហ្នឹង ដែលយើងបានសិក្សា ហ្នឹងឯងមិនមានជារូបរាងដោយកត់សាលាព្រះវិហារអីមែនប៉ុន្តែជាជាសមិទ្ធិធំដុំណាយើងរួមចំណែកថែរក្សាត្រួតត្រងនៅពុទ្ធសាសនាតម្រាំតែបានពធัวមកប្រកាសសម្ដែងហ្នឹងយើងមើលមើលព្រះអង្គលះបង់បណ្ណាទៅយើងគិតទៅដល់បារមីមានទាន បារមីឧបបារមីបរមត្តបារមីហ្នឹងព្រះអង្គលះ បង់សម្បត្តិដាច់ចៈសម្បត្តិទេវលោក ព្រហ្មលោកអីសពគ្រប់បង្អោនចិត្តមកកើតជាមនុស្សហើយបួសមានតែមនុស្សហ្នឹងឯងព្រះអង្គលះបង់អ្វីៗគ្រប់យ៉ាង ដើម្បីបំពេញនៃខមៈបារមីហើយបានត្រាស់ដឹងជាពុទ្ធនឹង មើលនៅក្នុងមហាបរិជាពុទ្ធការកៈធัวឲ្យពេលវេលាអស់កាលជាអង្វែងទាំងអស់ហ្នឹងគឺដើម្បីបានពធัวណាណាពធัวដែលជាបត្រៃបីដកហ្នឹងយើងយើងគិតមើលដល់ដល់ហេតុដែលនាំឲ្យបានបត្រៃបីដកហ្នឹងមើលបានយើងឃើញតម្លៃនៃពធัวហ្នឹងច្រើនឡើងច្រើនឡើងទៅយើងត្រូវលះបង់ឱកាសពេលវេលា មិនដឹងជាយើងទៅស្ដាយមាសប្រាក់លុយកាក់ទ្រព្យសម្បត្តិអីក្នុងកិច្ចការងារយើងនឹងសុខចិត្តចោលពធัวទៅទេហ្នឹងឯងយើងចាំបាច់ប្រើប្រាស់បច្ច័យ4ហ្នឹងឯងប៉ុន្តែថាអត់មានជាប់ជំពាក់ជ្រប់ងប់ចង់មាន ចង់បានអីទេណាមួយរបស់ ក្នុងលោកនឹងទៅទៀតវាមានអហិរិមួយកើតឡើងបើយើង អប់រំនៅក្នុងសតិប្បដ្ឋានហ្នឹង វិបស្សនាហ្នឹងវាមានហិរិខ្មាស់ពើមអវិជ្ជាទៀតម៉ាស់ពើមអាសក្តីរងងដែលមកចាប់យករបស់ក្នុងលោកនេះហ្នឹងឯងហើយមនុស្សយើងដូចថាអ្នកមានឋានៈមានទ្រព្យសម្បត្តិអីអីអញ្ចឹងមិនមែនចេះតែមកឆក់មកដណ្ដើមអីមកចង់បានរបស់នោះ ទូទៅអីអីចឹងទៅទេ ជាអ្នកដែលមានឋានៈពងពោះថ្លៃធ្នូកណាមិនមកដើរសូមទៀនមិនមកលួចមកប្លន់អីអីចឹងទៅទេខ្ញុំមិនដែរគ្រាន់តែលើកដើម្បីជាទេហោបញ្ជាក់ថា កាលណាបើចិត្តនឹងបានអប់រំទៅដោយរតនៈមាន ពោធិបកយៈធួងរតនៈណាមានសតិប្បដ្ឋាន4ជាដើមនេះដែលយើងជាជាសក្យបុត្រសក្យធីតានេះគុណចាស់ជាសមណៈសក្យបុត្រទៅទៀតនេះហ្នឹងឯងតើប្រសើរពងពោះបណ្ណាហើយមកចេះតែចាប់យករបស់មីរបស់ ក្នុងលោកនឹងយ៉ាងម៉េចទៅវាមានបញ្ញា ចម្រើនឡើងទៅវាមានអហិរិនេះគឺថារង្គៀសម៉ាស់ ពើមចំពោះអវិជ្ជាអាហ្នឹងឯងយើងធម្មតាហេតុឆ្នាក់សិលអីអីចឹងទៅហ្នឹងឯងក្នុងកុសលធម៌សិតតែមានហេរិអោតបៈហើយតែដល់ទៅចម្រើនទឹកឋាន ទៅវាមានហេរិខ្មាស់ពើមអវិជ្ជាតណ្ហាដែលដែលមកចាប់យករបស់ ក្នុងโลกនេះណាហ្នឹងឯងអាហ្នឹងគឺមានហេរិអញ្ចឹងពីព្រោះឲ្យតែពុទ្ធបរិស័ទនឹងមកទទួលស្គាល់ព្រះ សទ្ធមនេះដែលជាព្រះព្រះធម្មរតនៈនឹងធានពោធិបកយៈធัวហ្នឹងហ្នឹងឯងដោយអ្នកដែលស្ដាប់ធัวទាំងឡាយមានបាទបសេនតិអីពួកព្រាមអីអីដែលស្ដាប់ទៅ ជ្រះថ្លាអីក៏បានប្រកាសថាភ្លឺច្បាស់ណាស់ព្រះអង្គភ្លឺច្បាស់ណាស់ដូចជាគេផ្ញើនៅរបស់ដែល ផ្កាប់ណា ណាកុជិតាំងវានិកុជិយៈនេះហ្នឹងឯងឬក៏ថាបដិឆានំវាវិវរាយៈនេះហ្នឹងឯងដូចជាគេបើកនៅរបស់ដែលបិទហ្នឹងឯងណាផ្ងារបស់ ដែលផ្កាប់ហ្នឹងគឺផ្កាប់ដោយអសធម្មហ្នឹងណាហើយផ្ងាដោយព្រះសធម្មមានសតបឋានជាដើមនេះឃើញ ថាជារតនៈដ៏ដងឧត្តមអញ្ចឹងឲ្យតែឃើញរតនៈដ៏ដងឧត្តមមានសតបឋានជាដើម វាវាមានហេតុអីអត្តបៈក្នុង ការចាប់យករបស់ក្នុងលោកហើយឃើញណាចាប់ប្រកាន់ភ្នែករបស់យើង រូបរបស់យើងចក្ខុវិញ្ញាណរបស់យើងអីអីហ្នឹងហ្នឹងឯងវាមានហេតុអីអត្តបៈរង្គៀសម៉ាស់ពើម ដល់អាការចាប់យកហ្នឹងហើយហ្នឹងឯងឬក៏បរិច្ឆានំវាវិបរាយៈហ្នឹងគឺបើកនៅរបស់ដែលដែលបិទ ទៀតណាបដិឆន្ទៈហ្នឹងគឺវាបើកហ្នឹងគឺបើកដោយសពេធម្មាអនត្តាហ្នឹងឯងហ្នឹងព្រះកថាបញ្យលហ្នឹងឯងត្រឡប់តែបិទទៅអវិជ្ជាហ្នឹងឯងមិនឲ្យដឹងបញ្ញខណ្ឌតាមសេចក្តីពិតក៏ប្រកាន់អត្តភាពយកមកធ្វើជាទូខ្លួនហ្នឹងខ្វល់រវល់ណានៃចឹងទៅ នឹងឯងដល់ទៅ មានវិបស្សនាកំណត់ដឹងរូបធัวនាមធัวអញ្ចឹងរូបដីទឹកភ្លើងខ្យល់អាកាសធាតុហ្នឹងវាជារបស់ក្នុងលោកហ្នឹងស្រាប់ហើយអានេះវាគ្រាន់តែចម្រើនឡើងដោយ ជាតិបាយនំ ចំណីអញ្ចឹងទៅហើយមានកម្មច្ចរូបចិត្តតច្ចរូបជាដើមហ្នឹងហ្នឹងឯងរៀនទៅដល់បរិឆេទក្រោយក្រោយទៅ ទី6អីអីចឹងទៅចូលដល់រូបចឹងទៅហ្នឹងហើយហើយចេះតែសបាយក្នុងការចេះដឹងហ្នឹងហ្នឹងហើយហើយដល់ទៅបប្រតិបត្តិធម៌ចែករូបជាធាតមិនដឹងតែយើងនៅរស់ហ្នឹង គឺអត់ដឹងដូចតែសាកសពហើយស្រេចហ្នឹងហើយមានចាំបាច់ ខ្លាចស្លាប់អីទៀតបើរូបកាយនឹងវាដូចសាកសពហើយហ្នឹងហើយដែលនៅរស់ហ្នឹងនៅតែវិញ្ញាណធាតុហ្នឹងអាហ្នឹងដែលពុទ្ធបរិស័ទយើងខ្លាចស្លាប់ហ្នឹងត្រូវចម្រើនមរណសតិឲ្យជាបាតហើយមករលឹកដឹងថាដែលនៅរស់ហ្នឹងមិនមែននៅយើងឯណានៅវិញ្ញាណធាតុតែហើយដែលស្លាប់ហ្នឹងអាពេតវិញ្ញាណណោនេះព្រះអង្គសំដែងប្រកម្មដ្ឋានបើកុំតែជាប្រកម្មដ្ឋានធ្វើម៉េចពោតិកតតេសធិរៈ ស្ដាប់អចរាំងវត្តយ៉ាង កាយោនឹងសម្រាប់ព្រះរហ័តចឹងអាពេតទៅវិញ្ញាណមកនិរាប់ខាងវៈកលឹងរាំងទៅវិញ្ញាណនឹងប្រះទៅដូចកត់អស់អញ្ចឹងអាដែលវិញ្ញាណមិនតាន់ប្រះហ្នឹងនៅយើងឬនៅវិញ្ញាណយើងសិក្សាហេតុកៈ718អាហ្នឹងយើងរៀនតាមបរិយ័តតែវានៅខ្លួនយើងអ្នកឃើញខ្លួនយើងអ្នកឬខ្លួនយើងអ្នកស្ដាប់ធัวហ្នឹងហើយដល់ទៅបប្រតិបត្តិទៅ អានឹងឯងវាមានវិញ្ញាណធាតុទៅដែលកំពុងធ្វើសវនកិច្ចរួចទៅទោះជាវិញ្ញាណនឹងកន្លងទៅកើតវិញ្ញាណមកទៀតក្នុងបច្ចុប្បន្នហ្នឹងក៏វាត្រឹមតែវិញ្ញាណធាតុហ្នឹងយើងគិតថាបានសម្បត្តិអីក្នុងលោកនឹងជាងការដែលមកដឹងថាឥឡូវហ្នឹងអត់មានខ្លួនយើង ជាម្ចាស់ទេ មានតែវិញ្ញាណធាតុ ទោះជាបានសម្បត្តិអីប៉ុណ្ណាវានៅក្នុងអាការសម្គាល់ថាយើងជាម្ចាស់នេះបានដូចថាយើង នៅក្នុងលោកនេះលោកនេះលោកមច្ចរាជចឹងទៅវាមិនដែលថាបកគលណាមានទិដ្ឋិនិស័យដោយអត្តវាទុបាទាន ដែលប្រកម្មថាមាន ខ្លួន ហើយ មិនសោកមិនសឹកសួល មិនទុកទោមនោះមិនចង្អៀតចង្អល់ចិត្តព្រះតថាគតនិងភិក្ខុទាំងឡាយនឹងរੂមើលទិដ្ឋិនឹង អត់មានទេនៅក្នុងអលកតុមសោតព្រះអង្គសាកសួរវិខទាំងឡាយហើយមានទិដ្ឋិនិស័យណាមានអត្តវេទុបាទានឯណាណាដែលប្រគល់បានហើយមិនសោកមិនសឹកសួលមិនຕົកមិនតោមមិនអស់មិនចង្អៀតចង្អល់ទិដ្ឋិហ្នឹងរួមឃើញទេវាអត់មានវាអត់មានឲ្យតែមានសេចក្តីប្រកម្មតែខ្លួន ខ្លួន មានអីប្រប៉ុណ្ណាក៏ដោយទេគាត់មានសម្បត្តិសិទ្ធិភ្នំមាសភ្នំប្រាក់អីក៏ដោយវានៅមានរឿង ទាស់រឿងយ៉ាងទៀតចង្អល់ហ្នឹងឯងដូចកូនស្រីម្នាក់មានស្វាមីទៅនៅក្រុមគ្រួសារខាងប្តីនឹងចឹងទៅស្វាមីស្រឡាញ់ខាងសាច់ថ្លៃក៏ស្រឡាញ់ពុកម្ដាយក្មេកក៏ស្រឡាញ់ហ្នឹងឯងក៏ប៉ុន្តែវាមិនមែនសិតតែមានរឿងសុបាយចិត្តណាស់ ខ្លួនឯងគេស្រឡាញ់មែនប៉ុន្តែអត់អត់មានសេរីភាពត្រូវសម្រេចរឿងអីមួយក្នុង ជីវិតនឹងដោយខ្លួនឯងទេរឿងអីក៏ត្រូវទទួលសេចក្តីសម្រេចពីប្តីទទួលសេចក្តីសម្រេចពីឪពុកម្ដាយក្មេកនឹងចឹងទៅប៉ុន្តែរស់នៅមានគ្រឿងប្រើប្រាស់អលង្ការ អាហារបរិភោគផ្ទះសម្បែងអីអីចឹងមុខមាត់ អីក៏មានដែរគឺជាភេរយាធម្មតាហ្នឹងពេញសិទ្ធជាភេរយាហ្នឹងណាទាំងប៉ុន្តែវាវាមិនអាចថាខ្លួនឯងត្រូវសម្រេចដូចថាចង់ធ្វើអីចង់បានអីអីហ្នឹងសម្រេចតែខ្លួនឯងបានទេអាហ្នឹងក៏ក៏មិនអីប្រមាណទេណា ហ្នឹងឯងមិនអីប្រមាណទេប៉ណ្ណឹងប៉ណ្ណឹងហ្នឹងឯងហើយដល់ទៅមានកូនប្រុសមួយកូនហ្នឹងអឺយាយតាស្រឡាញ់ណាស់មិនស្អប់ណាស់ណាស្រឡាញ់ណាស់ហើយដល់ទៅស្រឡាញ់ណាស់ចឹងទៅអាកូនហ្នឹងវាអាងយាយតាយាយតា វាចង់បានអីម៉ែឪមិនមែនចេះទេអាហ្នឹងរួមគ្នាមិនមែនតែខ្លួនឯងជាម្ដាយទេឪពុកផងដែរគឺមិនមែនចេះតែចង់ឲ្យកូនទេប៉ុន្តែកូននឹងវាដឹងណាវាទាតលបានពួកយាយវាឲ្យណាតាវាឲ្យដល់អញ្ចឹងគឺវាឌឺរហូតជាមួយម៉ែឪគឺថា វាវាអត់ព្រមអត់ព្រមតាមម៉ែតាមឪចង់បានអីចង់លេងអីចង់ធ្វើអីគេណាថាកុំឲ្យវាធ្វើវាធ្វើវាយអត់បានយាយនៅណាតានៅណាកម្ម កម្មជើងចៅរហូតអាអាចៅនោះជជែកជាមួយម៉ែឪរហូតអញ្ចឹងម៉ែឪចាប់ផ្ដើមថែមរឿងទៅទៀតចង់បែកផ្ទះឪពុកម្ដាយក្មេកអត់ឲ្យបែកហ្នឹងឯងអាហ្នឹងខ្ញុំណាគ្រាន់តែលើកប៉ុណ្្នឹងចុះញាតិញោមថែមអីខ្លួនឯងទៅទៀតទៅប្រហែលរឿងទៀតក៏ថែមហ្នឹងឯង គ្រាន់តែចង់បញ្ជាក់ថាជីវិតប៉ុណ្ណឹងសាមញ្ញសាមញ្ញធម្មតាក្នុងโลกនោះសម្បូរមែនទេណាតែក៏ប៉ុន្តែឃើញវាមានរឿងដែលយើងមើលទៅឃើញលហឹបលហៈខាងក្រៅហ្នឹងឯងគ្រឿងអលង្ការទម្លាក់បំពាក់ផ្ទះសម្បែងអីសពគ្រប់យើងមើលទៅមានឃើញស្អីដែលគូឲ្យលំបាកណាចង់ចំណែននឹងគាត់ទៅទៀតប៉ុន្តែរឿងផ្លូវចិត្តយើងមើលអត់ឃើញទេគាត់ណាវាមានតែក្តីទុកអៀតចង្អល់អញ្ចឹងហើយ ចិត្តម៉ែឪជាពិសេសម្ដាយហ្នឹងគឺថាបានកូនដូចថាបើកូននឹងធ្វើឲ្យម្ដាយនឹងពេញចិត្តមានសេចក្តីសុខទៅកាត់រឿងអីផ្សេងផ្សេងប៉ុន្តែនេះវាវាវានាំឲ្យមានរឿងចង្អៀតចង្អល់ចិត្តទៅចឹងហ្នឹងឯងវាមានជួបរឿងចឹង ហ្នឹងឯងហើយខ្វះសេរីភាពច្រើនណាសេរីភាពតាមផ្លូវចិត្តហ្នឹងអញ្ចឹងគឺខ្ញុំណាគ្រាន់តែចង់រំលឹក អំពីរឿងដែលថា អាសេចក្តីសម្គាល់ថាមានយើងនៅ ក្នុងโลกនេះនេះអ្វីអ្វីជារបស់យើងសម្បើមមែនក៏ប៉ុន្តែសេចក្តីចង្អៀតចង្អល់ចិត្តវា មានអញ្ចឹងណា ហ្នឹងឯងចឹងគឺយើងមើលក្នុងបៃដកលេខ21អលកតុមៈសោតនឹងជ្រាបហើយគឺព្រះអង្គប្រកាសសម្ដែងហើយអត់មានណាអាទិដ្ឋិនិស័យអាការដែលប្រកម្មទៅដោយទិដ្ឋិនឹងនឹងឯងទិដ្ឋិនឹងនៅក្នុងបុគ្គលណាហើយបុគ្គលនឹងមិនមានសេចក្តីសោកសឹកសួលមិនមានសេចក្តីចង្អៀតចង្អល់នឹងរួតទិដ្ឋិនឹងមិនឃើញទេ ណាអញ្ចឹងគឺបញ្ជាក់នៅក្នុងសេចក្តីហ្នឹងថាទោះជាមានភ្នំមាសភ្នំប្រាក់អីយ៉ាងម៉េចក៏ដោយ គឺអាការដែលដែលថាមានហ្នឹងទី1ដោយសន្មតណាហ្នឹងឯងហើយដោយបរមត្តទី2ហ្នឹងបញ្ជាក់ដល់បរមត្តគឺវាមានតែអេតាំងមមៈទួតណ្ហាទេរបស់អញច្រើនណាស់ណាហើយបើរបស់អញច្រើនដោយសន្មតមានអីទេ ហ្នឹងឯងយើងចេះតែ ប្រើប្រាស់ក្នុងការទំនុកបំរុងប្រសាសនាជាព្រះសោតាបានលោកសិទ្ធិអនាតបិណ្ឌិកឧបាសិកាវិសាខាជាដើមទៅបាទហ្នឹងវាតលជាព្រះសោតាបានតែបានវាដឹងរឿងបញ្ញត្តិថាហ្នឹងវាជា បញ្ញត្តិទេវាអត់មានយើង ជាម្ចាស់លើអ្វីអ្វីទាំងអស់ហ្នឹងទេវាដោយជនហអាមាតដែលកបរាជហបតីនៃបាទបសេនតិចឹង រាជាឲ្យជនហមាតថ្វាយទៀនដល់ភិក្ខុសង្ឃ7ថ្ងៃអានឹងបន្តពីអសតិសទានហើយមានរឿងរ៉ាវហ្នឹងខ្ញុំណាគ្រាន់តែរំលឹកថាទ្រព្យសម្បត្តិរាជា ក្នុងព្រះរាជាឃ្លាំងហ្នឹងឲ្យប្រមាណឲ្យទៅហើយយកប៉ុនខ្លួនឯងទៅ7ថ្ងៃ ហើយជនហមាទើបតែបានសម្រេចសោតាបត្តផល នៅពេលដែលស្ដាប់អ្នកវេកតរិយាទេវលោកੰងវិជាន្តិហ្នឹងណាបកាថាហ្នឹងណាហ្នឹងឯងទៅតែបានសម្រេចហ្នឹងចឹងថ្វាយទៀនណានៃចឹងទៅហើយខ្ញុំណាលើកកន្លែងហ្នឹងចង់បញ្ជាក់ថាមែនថាអីមិនដឹងឲ្យអីច្រើនពេកទេយើងមិនបានឲ្យច្រើនក៏របស់ហ្នឹងវាអត់នៅ ជារបស់យើងឯងគ្រប់7ថ្ងៃបិទទ្វារឃ្លាំងក្រឹប ហ្នឹងឯងបើបានឲ្យច្រើនអាហ្នឹងបុណ្យកុសលពរាជា ប្រកាសហើយយកខ្លួនឯងដូចទ្រព្យសម្បត្តិខ្លួនឯងអញ្ចឹងអាហ្នឹងអាហ្នឹងឲ្យពុទ្ធបរិស័ទយើងមកនឹកឃើញថាទ្រព្យសម្បត្តិដែលយើងមានទ្រព្យថ្ងៃហ្នឹងដូចជា របស់ពរាជាអញ្ចឹងដែលយើងសម្រេចទៅជាបុណ្យបានអាហ្នឹងជារបស់យើងសម្រាប់ក្នុងដំណើរ ឆ្លងកាត់ភពនឹងដែលដែលសន្មតថាជារបស់យើង បានយូរតទៅទៀតហ្នឹងឯងមិនរបស់យើងដោយដោយបរមត្តអីទេដោយបរមត្តវាអត់មានម្ចាស់ទេដោយ សន្មតប៉ុន្តែវាមិនមែនខ្លីត្រឹមតែមួយជាតិហ្នឹងដែលយើងឲ្យសម្រេចទៅ ជា អរិយទ្រព្យសម្រេចទៅ ជាបុណ្យណាដែលយើងត្រូវប្រើប្រាស់ នៅសុគតិភព ដើម្បីឲ្យបានលោកុត្តរធัวគឺត្រូវពឹងបន់ណាបញ្ញានេះបរិលោកាស្មឹងបតិថាហោនតបានិណាំងដែលមានព្រះនិព្វានជាទិសដៅអញ្ចឹងបញ្ញាសុខੰងជីវិតសង្ឃយមហេវតិកាទាំងអស់ហ្នឹងហើយបន់នាំមកនៅសេចក្តីសុខពេលដែលអស់ជីវិតយើងត្រូវការប្រើប្រាស់ប៉ុនហ្នឹងដើម្បីទទួលលោកុត្តរៈធัวក្នុងសុគតិភពហ្នឹងឯងដែរ ចឹងហើយពុទ្ធបរិស័ទយើងបងប្អូនកូនចៅហ្នឹងបានមកជ្រាបថា សម្បត្តិដែលយើងមានទាំងប្រមាណហ្នឹងដូចជារឿងបាទបសេនតិនិងជនហអាមាតចឹងកាលៈអនិរទេសចេញបាត់ហើយហ្នឹងឯងបាច់និយាយគាត់នឹងទៀតទេនិយាយពីជនហៈនេះហ្នឹងឯងយើងយើង ត្រូវពិនិត្យឲ្យមែនទេណាហ្នឹងឯងរឿងមាសប្រាក់លុយកាក់អីអីដែលវាមាន តម្លៃសប្ងៃនេះកុំកុំជ្រប់ងប់ស្រវឹងជាមួយនឹកឃើញដូច សម័យលោកប៉ុលពតដែលអត់ចាយប្រាក់គេណាដាក់ទុំករុងទុំករុងទៅទៅណាអារូបរូបទូលក្អមអារូបអង្គលជួស្រែហ្នឹង នៅចាំនៅចាំប្រាក់នឹងចាស់ចាស់ពីអាយុប្រហែល ហាអីចឹងទៅណាបានតន់ណាហ្នឹងតែ50អីហ្នឹងតន់ហើយហ្នឹងឯង60អីដែរខ្ញុំណាបង្និតអីច្បាស់លាស់ហើយហ្នឹងខ្ញុំណាគ្រាចង់លើកពីរឿងថាវាអត់ចាអីប្រាក់ហ្នឹងតើវាមានប្រយោជន៍អីអ្នកដែលយកទៅទាំងករងទាំងករងហ្នឹងបានតែសោកសៅបានតែក្រៀមក្រំបានតែកើតទុកហ្នឹងឯងចឹងទៅណែខ្ញុំណាចង់មកបញ្ជាក់ប្រាក់ចាយយើងសប្ងៃនេះ ចាយបានមែនប៉ុន្តែទិញប៉ុនអត់បានណាហើយហើយដំណើរជីវិតរបស់យើងនេះគឺណាអ្វីដែលវាជា ខ្លឹមសារតទៅក្នុងបរិលោកហ្នឹងគឺព្រះអង្គសម្ដែងសរុបមកគឺប៉ុនហ្នឹងហើយដោយសទ្ធាសម្បទាសីលសម្បទាចាគៈសម្បទាបញ្ញាសម្បទាព្រោះកិលេសដែលយើងមាននេះវាមិនមែនចេះអស់ត្រឹមស្លាប់នឹងទេ អញ្ចឹងអានឹងឯងដែលជាកិលេសវត្តដាក់ហ្នឹងគឺត្រូវកម្មសកតាបញ្ញាហ្នឹងឲ្យច្បាស់ឲ្យដឹងថាសត្វលោកប្រព្រឹត្តទៅតាមកម្មវានៅក្នុងអំណាចកម្មដែលជាបច្ច័យឲ្យមានវិបាកកបរិសន្ធិហ្នឹងនៅក្នុងអហេតុកៈចិត្ត18ហ្នឹងមានចិត្តប្រមាណដួងដែលធ្វើកិច្ចបដិសន្ធិបានខ្លាចមើលមានប៉ុន្មានមានប៉ុន្មាន អើរៀនពីដួងយ៉ាងឯងវាផ្នែកខាងមโนវិញ្ញាណមโนវិញ្ញាណរាប់មាញ់មិញហ្នឹងនៅឃើញប្រហែលឃើញ5ដកកិរិយា2ចេញហើយនឹងវិបាកដែលជាសោមនស្សហ្នឹងអាហ្នឹងវាអត់ធ្វើបដិសន្ធិកិច្ចទេវាតែឧបេក្ខាពីដួងហ្នឹងទេហ្នឹងឯងអាហ្នឹងមួយវាជាអកុសលវិបាកមโนវិញ្ញាណ រាប់ត្រឹមតែអកុសលវិបាកហ្នឹងក៏បានវិញ្ញាណធាតុ7ដែរទៅ7ដួងហ្នឹងមួយមួយមួយមួយជាវិញ្ញាណធាតុមួយមួយមួយមួយមួយណាដោយឡែកដោយឡែកពីគ្នាអញ្ចឹងទៅហើយអកុសលវិបាកមโนវិញ្ញាណនេះឯងដែលបដិសន្ធិក្នុងអបាយភូមិសត្វក្នុងអបាយភូមិហៅថាឯកតសញ្ញ័យទោះជានេណត្តកាយៈរូបកាយផ្សេងគ្នាយ៉ាងម៉េចក៏ដោយប៉ុន្តែនេណត្ត សញ្ញអេកតសញ្ញ័យគឺណាហ្នឹងហើយនេណត្តកាយៈនេណត្តនេនីនេនីផ្សេងផ្សេងបានន័យថាមានរូបកាយផ្សេងផ្សេង តាមកម្មជាបច្ច័យចឹងទៅនរៈប្រែទេឆានអីអីទាំងអស់ហ្នឹងប៉ុន្តែអេកតសញ្ញ័យគឺសញ្ញាសញ្ញាដែលសំដៅយកតួបដិសន្ធិហ្នឹងគឺអកុសលវិបាកតែមួយដួងមួយដួងហ្នឹងនរៈ ណែនណាំតាមក្តឹសហ្នឹងហើយប្រែតអីអីហ្នឹងទេឆានអីទាំងអស់ហ្នឹងគឺបដិសន្ធិដោយវិញ្ញាណធាតុតែមួយហ្នឹងឯងទេអកុសលវិបាកមโนវិញ្ញាណធាតុហ្នឹងអាហ្នឹងវាត្រូវកើតដោយសារកម្មអញ្ចឹងហ្នឹងឯងកើតបានឬមិនបានណា កើតបានឬមិនបានអាពេខាសន្តិណៈហ្នឹងយើងហៅខ្លីណាហ្នឹងយើងយើងហៅហ្នឹងទៅលើកិច្ចនៅ ក្នុងវិថីទេយើងហៅដូចនាំគ្នាសោតបាញ់មិញអញ្ចឹងហ្នឹងឯងគឺយើងហៅថាអកុសលវិបាកមโนវិញ្ញាណធាតុប៉ុណ្ណឹងក៏បានដែរគឺអត់ច្រឡំនឹងចិត្តអីដតីផ្សេងទៀតទេព្រោះអកុសលវិបាក ឬកាត់វិញ្ញាណផ្សេងផ្សេងអស់ហើយនៅសល់តែ7ដួងឯងហើយដល់យើងថាថែមโนវិញ្ញាណធាតុមកទោះជាយើងមិនថាសោមណោះពេកខាអីក៏បានដែរព្រោះអត់ច្រឡំថាតែប៉ុណ្ណឹងគឺគ្រប់ហ្មងអកុសលវិបាកមโนវិញ្ញាណធាតុណាពីព្រោះ6ដួងទៀតវាអត់មែនមโนវិញ្ញាណទេវិចក្ខុវិញ្ញាណសោតវិញ្ញាណខេនវិញ្ញាណជីវហាវិញ្ញាណកាយវិញ្ញាណហើយនឹងមโนធាតុណាហ្នឹងឯងដែលធ្វើសម្ដេចឆន្ទៈកិច្ចណា អញ្ចឹងយើងហៅអកុសលវិបាកមនោវិញ្ញាណធាតណាហើយកាលណាបើវាវាកើតអំពីខាងមុខចុតិស្រាប់បានទេខាងមុខចុតិហ្នឹងដែលហៅថាមុខហ្នឹងគឺបានន័យថាអាហ្នឹងវាកើតកើតក្រោយប៉ុន្តែហៅថាមុខនឹងបានន័យថា ចិត្តមួយមុនរលត់ទៅវាកើតចិត្តមួយទៀតអាហ្នឹងគឺដូចយើងដើរទៅមុខអញ្ចឹងណាហ្នឹងឯងអ្វីដែលកើតក្រោយហ្នឹងអាហ្នឹងហៅថាមុខមកអំពីវាដើរទៅមុខហ្នឹងឯងវាដូចយើងដើរទៅមុខអញ្ចឹងអាចង្ហៀនអាចង្ហៀនដែលយើងឈានក្រោយហ្នឹងអាហ្នឹងវាទៅមុខហើយអាមុនហ្នឹងវាទៅហើយវារលត់ទៅហើយអញ្ចឹងណាដូច្នេះយើងត្រូវឲ្យដឹងភាសាក្នុងព្រះវិធម្មហ្នឹងគឺថាអ្វីដែលកើតមុខហ្នឹងអាហ្នឹងយើងត្រូវដឹងថាអាហ្នឹងគឺបានន័យថាមួយរលត់ ទៅគណៈមួយលុតទៅគណៈកើតក្រោយហ្នឹងអានឹងហៅមុខហើយហ្នឹងឯងដូចជាបដិសន្ធិនៅខាងមុខនៃអីបដិសន្ធិខាងមុខអីមុខចតៈត្រូវហើយចុះមុខបដិសន្ធិស្អីមុខបដិសន្ធិហៅអី ព្រាំងអឺអានឹងចេះប៉ុណ្ណឹងរឿងចឹងរៀនទៅឆាប់យល់អានឹងមានបញ្ញាមកសម្រាប់យល់ទៀតមិនមែនមកចេះតែហៅអ្នកលក់បាយអ្នកលក់ទាវអីចេះតែទៅរៀនបានទេចឹងប៉ុណ្ណាហ្នឹងឯងនោះ ដែលអាចមកសិក្សាបរមត្តនឹងបាន គឺបខំបានទេមិនតែថាឲ្យតែមានត្រៃណគុំចូលចិត្តស្ដាប់ទៅអង្គខ្លះក៏ស្រឡាញ់ព្រះវិន័យទៅអង្គខ្លះក៏ស្រឡាញ់ប្រសូតអីអីចឹងទៅព្រះអភិធម្មមាននន់ម៉ៅឯងលោកស្រង់ខ្លឹមសារក្នុងប្រសូតបានមកកិច្ចការងារធ្វើទៅសុបាយប្រតិហើយជាកិច្ចការងារដែល ណាដែលល្អប្រពៃចឹងទៅទៀតហើយនៅលើសមត្ថភាពទៀតហ្នឹងឯងវាតេតួងនឹងពុទ្ធបរិស័ទអីចូលរួម ជួយបោះពុំអីអីចឹងទៅមិនចាំបាច់ច្រើនប្រមាណទេសម័យសពថ្ងៃហ្នឹងគ្រាន់តែបានជាដូចថាជាមេចឹងទៅព្រោះអាចផ្សព្វផ្សាយយើងមើលតាម iPad ទូរស័ព្ទអីបានចឹងណាហ្នឹងឯងដាក់បញ្ចូលទៅក្នុង website 5000 ទៅបាសក់ត្រង់ចំណាយអីហ្នឹងចឹងទៅទាំងហើយវាសបាយសបាយប្រតិក្នុងកិច្ចការងារហ្នឹងវាមានទាំងពុទ្ធានុសតិធម្មានុសតិសង្ឃានុសតិហ្នឹងឯងចឹងចឹងទៅហ្នឹងគ្រាន់តែលើកដើម្បីពុទ្ធបរិស័ទយើងធ្វើកិច្ចការងារយើងមើលតាមដែលយើងពេញចិត្តព្រោះយើង វាមានអធិស្ស្រ័យសំមកពេញចិត្តក្នុងការងារអីគុណចាស់អង្គទេសញ្ញាចុតតោអីហ្នឹងចឹងទៅមានសមត្ថភាពធ្វើបានមិនទេចង់បានទេអញ្ចឹងយើងយើងលេងមើលសមត្ថភាពយើងហ្នឹងវាធ្វើអីបាន ហើយពេញចិត្តមិនថាអត់មានឧបសគ្គទេប៉ុន្តែយើងត្រូវចេះ ដោះស្រាយ នៅឧបសគ្គហ្នឹងបញ្ហាមកសម្រាប់ឲ្យយើង ដោះស្រាយមិនមែនសម្រាប់ឲ្យយើងកើតទុកអាយុអាយ៉ាអីចឹងទេត្រូវទទួលយកបញ្ហាហ្នឹងមកឲ្យទៅជា ចំណីអាហារនៃ បញ្ញាទៀតឲ្យកាន់តែឆ្លាតឡើងទៀតក្នុងការដែលយើងដឹងហេតុផលដោះស្រាយបញ្ហាហ្នឹងបានគឺអត់មានកិច្ចការងារអីចិត្តតែស្រួលស្រួលឲ្យយើងទេតែនៅលើការពេញចិត្ត នឹងធ្វើហើយជាការងារប្រសិជ្ជៈទោសចឹងទៅយើងឃើញសេចក្តីសុខក្នុងបច្ចុប្បន្នហ្នឹងហ្នឹងឯងចាគឺយើងចាប់យកការងារអីមួយ ដែលឲ្យយើង បានសេចក្តីសុខទាំងដែល ជាការងារប្រសិជ្ជៈទោសហ្នឹងហ្នឹងឯងចឹងនៅក្នុងការដែលពុទ្ធបរិស័ទយើងសិក្សាចឹងទៅឥឡូវនៅក្នុងរឿងអកុសលវិបាកមโนវិញ្ញាណ នឹងឯងកើតពីខាងមុខនៃចតចិត្តនឹងបានឬមិនបានកើតបានឬមិនបាននឹងឯងហើយធ្វើកិច្ចអីខាងមុខចតធ្វើកិច្ចអីដេកសន្ធិទីណានឹងឯងអត់មានសុគតិអីមែនណានឹងឯងហើយយើង យើងយើងបានអីជាជាជាស័ក្តិសិមកពិជាថាអកុសលវិបាកមโนវិញ្ញាណនឹងអាចកើតឡើងបាន យើងលើកតែអាកូវីដ19ហ្នឹងអានឹងមិនចេះកើតបានគិតណាមិនមិនវាចេះកើតបានហើយរឿងអីអកុសលវិបាកមโนវិញ្ញាណធាតុកើតមិនបានគិតណា អ្វីក៏ដោយដែលកើតសុទ្ធតែមានបច្ច័យទៀតដូច្នេះគឺធัวទាំងអស់ដែលព្រះពុទ្ធអង្គអាស្រ័យបហាផ្ទៃករណា អនុគ្រោះប្រកាសសម្ដែងឲ្យយើងដឹងនឹងគឺព្រះអង្គទ្រង់ជ្រាបធัวទាំងអស់នឹងវាមាន ជាបរមត្តពិតគណៈវាមាន បច្ច័យហើយបច្ច័យដែលនាំឲ្យអកុសលវិបាកមโนវិញ្ញាណកើតនេះគឺបច្ច័យនោះយ៉ាងសម្បូរទៅមែនទែនហ្មងចឹងហ្នឹងឯងច្រើនមែនទែនណាហ្នឹងឯងគឺ នៅក្នុងវត្ថុជនហ្នឹងឯងមានតែនៅក្នុងវត្ថុជនទេដែលសម្រាប់ឲ្យអកុសលវិបាកបដិសន្ធិនឹងទៅបានព្រះរាជបុគ្គលលោក លោកអស់ហើយអស់អកុសលវិបាកបដិសន្ធិតទៅហើយមានតែកុសលវិបាកបដិសន្ធិនឹងឯងយ៉ាងទៀងទាត់ប្រកបវិជា មិន មាន ជាតិជាគម្រប់8ទេចាំ នឹងឯងហើយជានិរោធសច្ចហ្នឹងយើងត្រូវស្ដាប់ព្រះកថាក្នុងទុតិយបរិសោតហ្នឹងសំដែងថាកងទុកក្នុងអនាគតអនាគតនឹងរាប់ជាតិជាអណែកណាជាវត្តដាក់ហ្នឹងអត់មានបរិសុទ្ធឯងឯងណាហ្នឹងឯងគឺ ថាសេចក្តីទុកក្នុងអនាគតនឹងឯងព្រោះមិនបានអប់រំនៅមគ្គ នឹងឯងសេចក្តីទុកក្នុងអនាគតនឹងឯងមិនកើតឡើងព្រោះអប់រំនៅមេនេះនេះឯងដែលជានិរោធអរិយសច្ចៈហ្នឹងចឹងហ្នឹងឯងចឹងឲ្យពុទ្ធបរិស័ទយើងឥឡូវងាកមកនៅក្នុងកិច្ចប្រតិបត្តិណាបាច់មិញក៏ចង់បញ្ជាក់ឲ្យញាតិញោមជ្រាបថារឿងអកុសលវិបាកគឺ អត់មានស្អីដែលថាកើតមិនបានទេឲ្យតែវាមានអកុសលកម្មហ្នឹងជាបច្ច័យយើងនៅរស់ឲ្យតឡាំងក្នុងក្នុងសុគតិភពមានដែលបដិសន្ធិដោយកុសលវិបាកនៅ តែមានអកុសលវិបាកក្នុងប្រវត្តិកាលនេះទុក្ខវេទនាមើលមើលដួលបាក់ដៃបាក់ជើង ទៅឬក៏អកុសលវិបាកដោយការឃើញរូបឬសំឡេងធំក្លិនដឹងរសដឹងផាត់ថាពៈមិនល្អអីអីទាំងអស់នេះ បើពុទ្ធបរិស័ទយើងមកដឹងថាវាជាអកុសលវិបាកដូចជាឃើញមូសឃើញរុយឃើញកណ្ដោឃើញកលាតឃើញអីអីអញ្ចឹងណាការឃើញហ្នឹងណាឬក៏លឺមូសយំងៀងងៀងងៀងជាអីហ្នឹងអកុសលវិបាកហ្នឹងធំក្លិនឆ្អេះទឹកនោមកដោយអីហ្នឹងណាអាហ្នឹងអកុសលវិបាកហ្នឹងណាហ្នឹងហើយបើវាជាអកុសលវិបាកអញ្ចឹងយើងទៅស្លាប់មូសធ្វើអីស្លាប់កដោស្លាប់កលាតហ្នឹងធ្វើអី ត្រឡប់មុខត្រឡប់កដៅអស់មែនប៉ុន្តែតើយើងធ្វើម៉េចដើម្បីកុំឲ្យមានអកុសលវិបាកទេណាវាបានថែមបាណារិបាតហ្នឹងសំបាបហ្នឹងហើយអកុសលវិបាកវាអាចធ្ងន់ជាងអាការឃើញមុខឃើញរុយឬក៏ថាឮសំឡេងមុខឬក៏ធំក្លិនអីឆ្អេះអីអីហ្នឹងអកុសលវិបាក វាអាចដល់ទៅភ្លើងឆេះផ្ទះក៏បានអសរវិបាកគ្រោះថ្នាក់រថយន្តក៏បានហើយទៅយើងទៅធ្វើម៉េចទៅទៅសម្លាប់អសរវិបាកម៉េចដូច្នេះវាអត់មានរឿងត្រូវទៅសម្លាប់សត្វរឿងទៅស្អីទេពីព្រោះអានេះវាមានតែអសរវិបាកតាមុខខំទៅណាគាត់ណាកាយវិញ្ញាណកាយវិញ្ញាណប្រកបដោយទុក្ខវេទនាលមោះហ្នឹងគឺអសរវិបាក យើងនឹកឃើញគូអាណិតមូសវាខំគេកុំឲ្យលមាស់មានអីកុំឲ្យឆ្លងរោគទៅមានអីអាអាចំពោះតូចមួយហ្នឹងដាក់ទៅសាច់ខ្ញុំណាអីនេះលមាស់អីអត់បាត់ទេតែលាបមួនកន្លាណាហើយខំអញ្ចឹងទៅរៀងដូចថាយើងរៀងលមាស់អីចឹងក៏ដូចថាកម្រើកអីចឹងទៅវាហើទៅវាទៅខំម្លែងទៀតតែមួយនៅខំហ្នឹងឯង ដំបាក់របស់វាដែរហ្នឹងណាហ្នឹងហើយហើយអាហ្នឹងបើសិនបើវាអត់មានអាពឹសលមាស់អីអីនឹងអត់ឆ្លងមេរោគអីអីទេវាវាស្រួលគេឲ្យខំស្រួលប៉ុន្តែដល់ទៅវាមានអាអញ្ចឹងម្ល៉េះគេបង្កើតឆ្នាំ បាញ់ឡាប់អីអីចឹងទៅវាវារឿងវារឿងអកុសលវិបាក របស់យើងហើយប៉ុន្តែយើងនឹកឃើញមើលរឿងកើតជាមូសតូចតែមួយហ្នឹងគ្រាន់តែទៅយកឈាមគេតិចហ្នឹងយ៉ាប់ដែររកគេទះបាច់គណៈងាប់បាត់ហើយហ្នឹងឯងអញ្ចឹងគឺរឿងយើងអាណិតដល់ទៅមូសអញ្ចឹងមូសហ្នឹង អាចជាអារម្មណ៍ឲ្យយើងអាណិតបានតែឲ្យតែមាន ជីវិតទេណាហើយមិនមែនថាមូសហ្នឹងវា គ្រាន់តែជាសត្វតូចតូចរហូតមកទេសំបីតែមនុស្សយើងក៏អាចកើតជាមូសបានដែរស្លាប់ពីមនុស្សទៅកើតចៃអីបានដែរអញ្ចឹងណានឹងបានថាជីវិតក្នុងវត្តដាក់នឹងអញ្ចឹងតែមិនងាយយើងបានមកជួបពាក្យទូមានព្រានបដៅបង្ហាញផ្លូវដើម្បីឲ្យផុតទុកនេះទេរឿងដែលយើងកើតមកជាមនុស្សចេះហើយបើចិត្តតែយើងបំរើមេប្រព្រឹត្តអីទៅតាមតែចិត្តទៅតាមតែកិលេសហ្នឹងប្រត់ចាកអំពីពុទ្ធសាសនាហ្នឹងទៅ ទ្រាំនឹងសេចក្តីទុក្ខរាប់ជាតិជាអណែកដែលអត់មានបានជួបពធัวដែលដឹកនាំផ្លូវដើម្បីឲ្យអស់បញ្ហាពីព្រោះបញ្ហាវានៅ ត្រង់អត្តភាព ដែលវាអាស្រ័យឆន្ទរាគៈដែលចាប់ប្រកាន់អត្តភាពហ្នឹងហ្នឹងហើយយើងគ្រាន់តែអាស្រ័យបច្ច័យ4វត្ថុកាមគុណអីអីទាំងអស់ហ្នឹងគឺវាមិនអស់បញ្ហាទេ ប៉ុន្តែចៃ4ដែលព្រះអង្គអនុញ្ញាតឲ្យបព្វជិតប្រើប្រាស់ហ្នឹងដោយ ការពិចារណាយ៉ាងម៉ត់ចត់ហ្នឹងដោយញាណសង្វរៈហ្នឹងឬក៏បច្ចយៈសន្និសិទ្ធិសិលបរិសុទ្ធដោយបញ្ញាហ្នឹងអានឹងចូលក្នុងញាណសង្វរៈក្នុងសពាសវៈសង្វរៈសោតបីដកលេខ20ហ្នឹងអាហ្នឹងគឺគ្រាន់តែដូចជាឆ្នាំបំបត្តិការឈឺចាប់ទេ ហ្នឹងឯងវាវាមិនគួរឲ្យយើងទៅត្រេកអរសប្បាយអីឆ្នាំហ្នឹងវាអត់អាចឲ្យជាទេអាមហារាជវត្តដាក់យើងនេះមានអត្តភាពហ្នឹងអាហ្នឹងឯងមហារាជរាណារាជវត្តដាក់ហ្នឹងបច្ច័យ4នេះគ្រាន់តែបំបត្តិការឈឺចាប់ទេហើយយើងនៅក្នុងកំណត់ជាមនុស្សវាចិត្តតែមានអាឆ្នាំបំបត្តិការឈឺចាប់ហ្នឹងឯងទៅនរកទៅប្រែទេឆានទៅងាយឯណាហ្នឹងឯងម្លោះហើយគឺឈឺដល់ក្រៃលែងទៀតអត់មានស្អីបំបត្តិការឈឺចាប់ទៀត ហើយយើងជាមនុស្សគ្រាន់តែថាបានបច្ច័យ4ហ្នឹងតែប៉ុណ្ណឹងហើយយើងយើងគិតថាបានតែប៉ុណ្ណឹងហើយយ៉ាងម៉េចទៅបើវាអត់ជាហើយពេលនេះចេះមានអាសម្រាប់បំបត្តិការឈឺចាប់ហ្នឹងអីដល់ទៅអត់មានយ៉ាងម៉េចទៅដូច្នេះយើងត្រូវមកគិតដល់ឆ្នាំគឺសមថវិបស្សនាណែឆ្នាំរងាប់រោគហ្នឹងដែលនឹងឲ្យសមុឆេតតបហានៈដោយអរិយមគ្គហ្នឹងត្រូវតែមកគិតគូរដល់ឆ្នាំដែលអាចឲ្យជារោគវត្តដាក់ហ្នឹង ហ្នឹងឯងពីព្រោះបញ្ហាវានៅលើរោគទៅបានជាយើងត្រូវការសម្លៀកបំពាក់ផ្ទះសម្បែងទីកន្លែងអាហារបរិភោគថ្នាំកែរោគអីអីហ្នឹងបើអត់អត្តភាពទេយើងទៅរស់របស់ទាំងអស់ហ្នឹងមកទៅអីប៉ុន្តែដល់ទៅមនុស្សយើងបានមកទៅវាវែងទៅវាថាអានឹងជាសេចក្តីសុខចឹងទៅ ហ្នឹងឯងវាអត់បានមកកំណត់ដឹងបញ្ញខណ្ឌនេះនេះទេដែលវានាំឲ្យយើងលំបាកលំបិនសពគ្រប់ដែលត្រូវការរੂអីអីនេះហ្នឹងឯងហើយព្រះនិព្វានដែលបញ្ចប់បញ្ហាព្រោះมันមានអត្តភាពនឹងអាហ្នឹងគឺតតែពុទ្ធបរិស័ទយើងមកកំណត់ដឹងទុកហ្នឹងឯងមកស្គាល់ទុកហ្នឹងការដែលបាន កំណត់ដឹងទុកបានស្គាល់ទុកនឹងឯងក្នុងបរមត្តធัว ដែល ប្រកាសឡើងដល់បញ្ញារឿយរឿយទៅវាអត់ចាប់ប្រកាន់ទុកនឹងថាជាទូខ្លួនយើងអញ្ចឹងវាអត់ចាំបាច់ពឹងតណ្ហាថាឲ្យទៅរស់សេចក្តីសុខអីយ៉ាងម៉េចយ៉ាងម៉េចហ្នឹងទេឲ្យតែសេចក្តីទុកនឹងឯងវាប្រកាសឡើងជាបរមត្តធម៌វាត្រូវលះទិដ្ឋិលះតណ្ហានឹងហើយដែលជាបដិបទា ទៅកម្មព្រះនិព្វានហ្នឹងអញ្ចឹងយើងរៀនរស់នៅឲ្យងាយងាយណាដោយពុទ្ធបរិស័ទយើងណា ហ្នឹងឯងប្រព្រឹត្តធัวជាដូនជីអីអីចឹងទៅបាសិកាសុភមេតអីជាដើមហ្នឹងហ្នឹងឯងនឹងណែណែនាំបងប្អូនកូនចៅទៅទៀតទៅយើងប្រឹងប្រែង ដើម្បីឲ្យបានវត្ថុអនុស្សាវរីយ៍ដល់កូនដល់ចៅហ្នឹងគឺយើងធ្វើជាគំរូល្អធ្វើជាមនុស្សល្អហើយធ្វើជាមនុស្សល្អហ្នឹងក៏មិនដាច់បដ ாய் អត់បានទេណាណាហ្នឹងឯង គឺតែតែកាលណាយើងមិនប្រឹងប្រែង គឺ អត់អាចធ្វើជាមនុស្សល្អបានទេកិលេសហ្នឹងវាវាមិនឲ្យយើងធ្វើជាមនុស្សល្អបានដោយងាយងាយទេហ្នឹងហើយតើតែគ្រប់គ្រងវាបានចាប់ពីសិលហ្នឹងឡើងទៅហ្នឹងឯងបានធ្វើជាមនុស្សល្អទៅបានហើយហើយមានតែមនុស្សល្អទេ ដែលធ្វើសេចក្តីល្អបានដោយងាយទៅងាយទៅងាយទៅហ្នឹងឯងយើងកុំកុំប្រញាប់ថា បុណ្យនិងបាបណាងាយធ្វើជាងយើងថាអូបាបងាយធ្វើជាងអានឹងបានតែមនុស្សអាក្រក់ទេហ្នឹងឯងដែលធ្វើបាបបានដោយងាយ តែមនុស្សល្អធ្វើបាបបាន ដោយក្រធ្វើល្អបានដោយងាយហ្នឹងវាផ្ទុយគ្នាអញ្ចឹងមនុស្សអាក្រក់ហ្នឹងធ្វើនៅ អំពើល្អបានដោយក្រតែធ្វើបាបបានដោយងាយហើយរឿងដែលមិនឆ្អែតនឹងការធ្វើបាបគឺបុគ្គលពេលហ្នឹងតែហ្មង ចាំហ្នឹងណាសិតតែមានក្នុងកម្ពីហ្នឹង ដូច្នេះយើងសិក្សាព្រះអភិធម្មហើយប្រព្រឹត្តបរិបត្តិជាប្រយោជន៍ដែលយើងត្រូវសម្រេចអានិសង្ឃគឺយើងមិនវង្វេងចិត្តទៅជាប់ជំពាក់ដោយការស្រឡាញ់ឬការស្អប់ទេ គឺថាមិនមិនយករឿងមកដាក់ខ្លួនទេរឿងស្រឡាញ់ហួងហែងរឿងស្អប់ហ្នឹងអានឹងសំរឿងដាក់ខ្លួនទេទាំង ហ្នឹងហើយត្រូវកាប់អារឿងនឹងចេញដើម្បីអេកោចរេខកិវិសានកបោមិនមែនជាព្រះវិជ័យកពុទ្ធអីក៏ដោយប៉ុន្តែប្រព្រឹត្តទៅនៅក្នុងអសង្សគៈហ្នឹងឯងដំណើរដែលយើងត្រូវរូតរះដង្ហែព្រះពុទ្ធអង្គទៅកម្មព្រះនិព្វានហ្នឹងគឺទៅរកការរំលត់កិលេសចឹងគឺត្រូវឲ្យឃើញចំណងអាត្រង់ដែលយើងចេះតែវង្វេងច្រឡាញ់ស្អប់ហ្នឹងធ្វើឲ្យយើងហួងហែងអ្វីៗត្រូវតែយ៉ាងនេះអ្វីៗត្រូវតែយ៉ាងនោះ ហើយចាំមើលខ្វល់ណាហ្នឹងឯងដូច្នេះគឺយើងធ្វើខ្វល់ឲ្យខ្លួនឯងហ្នឹងយើងថាយើងអញ្ចឹងពីព្រោះវាជារឿងកិលេសក្នុងខ្លួនយើង ម្នាក់ម្នាក់ហ្នឹងឯងវាជារឿងកិលេសក្នុងចិត្តរបស់យើងសំរឿងដាក់ខ្លួនអាហ្នឹងឯងវាដូចជាថាជីវិតខ្លួនឯងប្រអដីហ្នឹងអត់មានការងារអីធ្វើ ទៅយករឿងអ្នកដតីហ្នឹង មកឲ្យខ្វល់មកឲ្យរវល់តែបើយើងមកមើលថាកិលេសដែលយើងនៅមិនតាន់បានលះនេះគឺឃើញកិលេសសភ័យអបាយភ័យបានថា ការងារដែលយើងត្រូវធ្វើនឹងគឺ ត្រូវធ្វើយ៉ាងយ៉ាងយ៉ាងក្រៃលែងហ្នឹងឯងយ៉ាងមមាញឹកហ្នឹងឯងយើងមើលទៅឃើញអញ្ចឹងឃើញថាអ្វីដែលយើងត្រូវធ្វើហ្នឹងគឺលះបង់សេចក្តីសៅហ្មងក្នុងជីវិតរបស់យើង មើលឃើញខ្លួនឯងអញ្ចឹងណាហ្នឹងឯងមើលឃើញថាអ្វីដែលយើងត្រូវធ្វើហ្នឹងហ្នឹងឯងអញ្ចឹងបានវាអត់មានត្រូវទៅសំរឿងពីខាងក្រៅមកឲ្យរវល់អីទៅទៀតទេណាហ្នឹងឯងអញ្ចឹង ឲ្យឃើញកិច្ចការងារដែលយើងត្រូវប្រញាប់ធ្វើខណោមេវោបច្ចគានេះខណៈដែលត្រូវមានពធัวជាទីពឹងនេះធានាថាមិនមានអបាយភូមិនេះហ្នឹងឯងអាហ្នឹងឯងដែលកុំឲ្យកន្លងទៅហ្នឹងកណាតេតាហេសោចន្តិនិរយមហេសមបេតាហ្នឹងគឺព្រះអង្គប្រកាសអំពីបថុជនអាស្រ័យវត្តដាក់ហើយហ្នឹងតែមាននរៈហ្នឹងដែលព្រះអង្គលើកឡើង ជាសេចក្តីទុកប្រចាំវត្តដាក់ដល់ក្រៃលេខហ្នឹងហ្នឹងឯង សេចក្តីຕົកក្នុងនរកហ្នឹងຕົកក្រៃលែងណាពុទ្ធអង្គដែលព្រះអង្គគឺថាពោលឲ្យឲ្យចំសេចក្តីសំខាន់កិច្ចការទួនាទីរបស់ពុទ្ធណាដោយដោយដែលលោកគ្រូបងក៏តែងតែរំលឹកបញ្ជាក់ហ្នឹងគឺថាដឹកនាំទៅឲ្យបានដល់ទីបំផុតទុកហ្នឹងឯងអាហ្នឹងគឺ គឺយ៉ាងនឹងឯងព្រះពុទ្ធអង្គត្រាស់ដឹងហ្នឹងគឺមិនមែនដើម្បីមកដឹកនាំសត្វលោកឲ្យនៅក្នុងភពទេគឺត្រូវតែដឹកនាំសត្វលោកទៅព្រះនិព្វានយល់ណាហើយសត្វថាទេវមនុស្សានំហ្នឹងគឺលើកយកមនុស្សនិងទេវតាហ្នឹងឲ្យជាសំខាន់អត់រាប់សត្វចូលក្នុងហ្នឹងឯងគេសត្វថាទេវមនុស្សានំព្រះអង្គជាសាស្តាលើអស់មនុស្សនិងទេវតាគឺណា ពីព្រោះអីពីព្រោះប្រយោជន៍ដែលព្រះអង្គជាគ្រូជាសាស្តាដឹកនាំនេះគឺសំខាន់បរមត្ថៈសត្វអត់អាចមកទទួលបានទេកែបហ៊ីងគិង្គក់ចាញ់ជេកឬសំបីតនៈករាជគ្រុតក៏អត់អាចមកទទួលបរមត្ថៈក្នុងជាតិនឹងបានទេព្រះអង្គនៅតែប្រុសយ៉ាងព្រះអង្គនៅតែជាគ្រូជាសាស្តាលើសត្វទាំងអស់នឹងយ៉ាងប៉ុន្តែសម្រាប់បរិលោកចឹងទៅតែក្នុងជាតិនឹងហ្នឹង គឺមានតែមនុស្សនិងទេវតាប្រអិនប្រព្រំអីនៅក្នុងពាក្យថាទេវតាហ្នឹងហើយយើងឥឡូវនេះចូលនៅក្នុងនៅក្នុងពនាមរបស់ព្រះអង្គដែលថាសត្វថាទេវមនុស្សសានាំងហ្នឹងព្រះអង្គជាគ្រូជាសាស្តាលើអស់មនុស្សនិងទេវតាតែយើងភ្ញាក់ខ្លួនដែរទេណាគូឲ្យកម្លាំងចិត្តខ្លួនយើងទេដែលព្រះអង្គជាគ្រូលើអស់មនុស្សនិងទេវតាហ្នឹងហ្នឹងឯងដូច្នេះគឺសំខាន់បរមត្ថៈប្រយោជន៍ដែលព្រះអង្គដឹកនាំហ្នឹង គឺព្រះនិព្វានទៀតដោយទុក្ខេញាណังទុក្ខសមុទយេញាណังទុក្ខនិរោធេញាណังទុក្ខនិរោធកេមនីបរិបតិញាណังហ្នឹងក្នុងការដែលដឹងសច្ចៈហ្នឹងគឺប្រយោជន៍ហ្នឹងយើងនិយាយខ្លីមកគឺព្រះនិព្វានទៀតជាទីពឹងហ្នឹងប៉ុន្តែដល់ទៅសត្វលោកហ្នឹងក្នុងជាតិហ្នឹងវាមិន អាចបាននៅបរមត្ថៈព្រះអង្គនៅតែអនុគ្រោះដើម្បីឲ្យរួចពីអបាយភូមិ ណាដែលជាសម្បរាយិកថាហ្នឹងហ្នឹងឯងមិនមែនទិសដៅរបស់ព្រះអង្គទេណាសកតិភពឋានសួគ៌ទេវលោកហ្នឹងមិនមែនទិសដៅដែលព្រះអង្គត្រូវដឹកនាំសត្វទេប៉ុន្តែវា ខ្វះឧបនិស្ស័យនៃសត្វលោកហ្នឹងហ្នឹងឯងទោះជាយ៉ាងនឹងក៏ដោយមកពីសេចក្តីទុកក្នុងនរកនឹងវាក្រៃលែងណាស់ដូច្នេះជួយឲ្យរួចពីនរកសិន emergency គ្រោះបន្ទាន់គឺណាព្រោះសត្វលោកនោះវាកើតរោគនរក យើងចំយើងទៅរោគនរកហ្នឹងឯងដូច្នេះត្រូវសង្គ្រោះបន្តឲ្យវារួចពីនរកហ្នឹងហ្នឹងឯងដាក់សុគតិភពសិនហ្នឹងឯងហើយចាំទទួលអរិយធម៌ហ្នឹងបន្តទៅទៀតឃើញទេរឿងនរកហ្នឹងសូម្បីតែសុគតិភពមិនមែនជាទិសដៅដែលព្រះពុទ្ធអង្គទ្រង់ណែនាំក៏ដោយប៉ុន្តែព្រះអង្គនៅ តែ ប្រទានសម្មារាយិកថាអញ្ចឹង នឹងគឺត្រូវឲ្យយើងឃើញភ័យនៅក្នុងវត្តដាក់អបាយភូមិហ្នឹងបណ្ណាអាហ្នឹងឯកិច្ចការងារកិច្ចការងារដែល ពុទ្ធបរិស័ទយើង ត្រូវអត្តនោវៈអវេខយកតានិអកតានិចាគឺត្រូវមកពិចារណាខ្លួនឯងត្រូវឃើញថា អ្វីដែលយើងត្រូវធ្វើហ្នឹងមិនមែនមកជួបគ្នាយករឿងអ្នកអតីមកនិយាយរឿងអីរឿងអីដូចជាខ្លួនឯងហ្នឹងកតាំងករណីយ៉ាងកិច្ចដែលត្រូវធ្វើខ្ញុំធ្វើរួចអស់ហើយនៅតែនៅតែខ្វល់រឿងគេវាដូចជាអញ្ចឹងណាដូច្នេះដល់យើងមកពិចារណា មើលទៅ ដូចដូចផ្ទះខ្លួន យើងអត់បានបោះអត់បានសម្អាតចឹងណាអីអីចៃអូយមើលផ្ទះវានៅសារាមអីអីចឹងណានាំនេះនិយាយអីហ្នឹងឯងរបៀបអញ្ចឹងចឹង ដូច្នេះដល់យើងមកពិនិត្យអានោះមកពីអត់បានអត់បានដឹងថាកិច្ចដែលយើងត្រូវធ្វើនោះគឺស្អីវាអត់ដឹងទេហ្នឹងឯងគ្រាន់តែឲ្យដឹងថាកិច្ចដែលត្រូវធ្វើនោះគឺស្អីអត់ដឹងអត់ដឹងហ្នឹងឯងអញ្ចឹងបានវាចេះតែសំរឿងដាក់ខ្លួនហ្នឹងទៅហ្នឹងឯងអាហ្នឹងយ៉ាងទៅហើយយ៉ាងទៀតយើងត្រូវរស់នៅឲ្យបានងាយងាយទៅឲ្យចេះល្មម ហ្នឹងឯងជាមួយនឹងវ័យវ័យដែលយើងបរិភោគប្រើប្រាស់ហ្នឹងចេះល្មមជាមួយនឹងរបស់ ដែលយើងមានហ្នឹងហ្នឹងឯងកុំឲ្យយើងចេះតែប្រព្រឹត្តទៅដោយតណ្ហាជាមួយនឹងរបស់ដែលយើងអត់មានហ្នឹងប៉ុណ្ណាពីព្រោះវាមានសេចក្តីសុខមួយ សំខាន់ណាដែលយើងត្រូវរកឲ្យឃើញហ្នឹងឯងអាមួយដោយក្តីសន្តោសយើងមានសេចក្តីសុខ ជាមួយនឹងអ្វីអ្វីតាមមានតាមបានហើយចឹងគឺថាយើងសុខជាមួយនឹង របស់ដែលបានខ្សែមសានជាមួយនឹងរបស់ដែលមានហ្នឹងឯងដោយសន្តោសៈហ្នឹងប៉ុន្តែយើងត្រូវមកឃើញក្តីសុខមួយទៀតគឺថាមិនកើតទុកហ្នឹងជាសុខហើយណាប៉ុន្តែយើងនិយាយមិនកើតទុកនេះពិសេសណា ហ្នឹងឯងពុទ្ធិកាព្រះអង្គសម្ដែងសព្វសៈទុក្ខសៈសុខੰបហានាំងការដែលកំចាត់បងសេចក្តីទុក្ខមិនមានទុក្ខហ្នឹងគឺជាសុខហើយជាឈ្មោះនៃព្រះនិព្វានទៀតមិនមែនម៉ាក់មួមទេណាទៀតហ្នឹងឯងក្តីសុខនៅក្នុងសបាយបរិបទាទទួលគ្នានឹងព្រះនិព្វានទៀតព្រះនិព្វានដែលជាបរមសុខហ្នឹងព្រោះមិនមានសង្ខារធัวជាទុក្ខសង្ខារាបរមាទុក្ខា សង្ខារទាំងឡាយជាទុក្ខដ៏ក្រៃលែង ព្រះនិព្វានជាបរមសុខហ្នឹង គឺអត់មានសុខអ្វីដតីក្រៅតែអំពីការមិនមាននៅទុកសុខព្រះនិព្វាននោះអត់មានសោយសុខអីដតីពិសេសសម្រាប់ព្រះនិព្វានអីដតីក្រៅពីការមិនមានទុកទេហ្នឹងឯងអត់អត់មានទេណាកុំឲ្យឃើញមានព្រះនិព្វាននឹងអ្វីដតីក្រៅតែពីការមិនកើតឡើង នៅទុក ក្រៅពីការកាត់នៅវត្តដាក់ សុខព្រះនិព្វានហ្នឹងព្រោះមិនមានទុក្ខកណាសព្វសៈទុក្ខសៈសុខੰបហានੰចឹងនៅក្នុងនិកវៈពគាថាធម្មបទវគ្គទី23នេះពុរិកាហ្នឹងអញ្ចឹងមិនកើតទុក្ខជាមួយនឹងរបស់ដែលយើងមិនមានហ្នឹងហើយមិនមានមែនប៉ុន្តែអត់កើតទុក្ខហ្នឹងឯងចឹងយើងវឹកហាត់អប់រំតែមិនមានអីមិនមានអីហើយយើងយើងមានស្រាប់ហើយ យើងអត់មានអីនឹងហើយយើងអត់កើតទុកនឹងយើងមានស្រាប់ហើយយើងគ្រាន់តែយកមកជាឧទាហរណ៍ហ្នឹងឯងมันមានអីมันមានអីដូចក្រោកព្រឹកឡើងយើងអត់មានរាជសម្បត្តិទេយើង អត់បាន ជាបរិជាសោយរាជទេយើងក៏មិនមែនជាបរិជាបុត្រដើម្បីនឹងគ្រប់គ្រងរាជអីចង់ទៅដណ្ដើមរាជពីបងប្អូនអីដែរប៉ុន្តែយើងអត់កើតទុកទេណាហ្នឹងឯងយើងយើងក្រោកព្រឹកឡើងយើងមានដើរកើតទុក ត្រង់ដែលយើងអត់មានរាជសម្បត្តិទេ ជាពិសេសដោយគុណចាស់ហ្នឹងដែលលះបង់ទាំងការាវះចូលកាន់ភ្នោះទៅទៀតក្រោកព្រឹកឡើង មានមានដឹងខ្លួនថាអញកើតទុកព្រោះអត់បានសោយរាជវាអត់មានទេទៀតប៉ុន្តែរាជសម្បត្តិហ្នឹងគឺដណ្ដើមគ្នាប្រកបបច្ចៈណានៃទៅយើងមើលតាមរឿងរ៉ាវមកហ្នឹងហើយដែលដែលគេចង់បាននោះហើយអត់បាន កើតទុកណាស់ណាមិនកើតទុកអមៈអមោមិនណា ហ្នឹងឯងបបួលគ្នាឲ្យទៅស្លាប់រាប់ម៉ឺនរាប់សែនអ្នកទៀតដើម្បីដណ្ដើមរាជសម្បត្តិហ្នឹងហ្នឹងឯងហើយស្រាប់តែយើងអត់អត់កើតទុកអីព្រោះយើងអត់ចង់បានទេឲ្យយើងយកជាឧទាហរណ៍នៃជីវិតរឿងអីអីទៀតអញ្ចឹងណាអាហ្នឹងមកពីអីបានអត់កើតទុកថាមកពីអត់មានតណ្ហាប៉ុណ្ណាតណ្ហាវាអត់មាន ក្នុងរបស់ណាវាអត់កើតទុកទេមិនមាន របស់ហ្នឹងគឺជាសុខតែហ្មងចឹង នឹងឯងតែយើងចេះសុខជាមួយនឹងរបស់ ដែលមានហ្នឹងយើងអភិវឌ្ឍឲ្យសុខជាមួយនឹងរបស់ដែលមិនមាននឹងទៅទៀតរហូតដល់ទៅដាក់ចុះនៅ បញ្ញខណ្ឌបានជាបរមសុខហ្នឹងហើយកុំមើលរំលងអាទីក្តីសុខណាព្រោះមិនកើតទុកហ្នឹងឯងទៅមិនកើតទុកជាមួយនឹងអ្វីអ្វីហ្នឹងហ្នឹងឯងដែលចូលមកដល់ជីវិតរបស់យើងហ្នឹងមិនកើតទុកហ្នឹងគឺជាសុខហ្នឹង យើងមិនមានប្រច័នមិនមាន ផ្កាយអីនៅ ក្នុងផ្ទះយើងយប់ឡើងងងឹតត្រូវឲ្យលួតភ្លើងនឹងងឹតអត់មានប្រច័នអត់មានផ្កាយអីចឹងប៉ុន្តែយើងយើងមានកើតទុក ត្រង់ដែលថាយើងអត់មានដួង ខែអត់មានដួងតារាអីនៅក្នុងផ្ទះយើងវាអត់មានត្រូវការអញ្ចឹងណាអត់ត្រូវការអត់ត្រូវការវាអត់កើតទុកទេអត់ត្រូវការរបស់ណាវាអត់កើតទុកនឹងមិនមានរបស់នឹងទេយល់ទេចឹងណាហ្នឹងហើយយើងអប់រំអាហ្នឹងអប់រំណាឲ្យឲ្យយើងបានជាឧទាហរណ៍មកដើម្បីយើងឲ្យឃើញថាតណ្ហកយោ សពតុខੰងជានិតិការអស់ទៅនៃតណ្ហាគឺឈ្នះអស់សេចក្តីទុកទាំងពួងក្នុងរឿងដែលខ្លាំងពូកែមានតែមួយហ្នឹងឯងចឹងក្រៅពីហ្នឹងសិតតែសន្មត់ខ្លាំងពូកែដោយដោយបរមត្តមានតែមួយគត់គណៈខ្លាំងប្រកែត្រង់ដែលឈ្នះសេចក្តីទុកហ្នឹងព្រោះការអស់ទៅនៃតណ្ហាគណៈក្រៅពីហ្នឹងសន្មត់ទេ ហ្នឹងឯងពូកែគូកូនខ្ញុំពូកែចេះចេះណែអីចេះអីចឹងទៅអាហ្នឹងយើងសន្មត់នេះចឹងទៅឆ្លាតរៀនពូកែបានលេខ1អីអីចឹងទៅហ្នឹងឯងគេចាប់កូនតូចមួយឲ្យឈរលើខ្នងកបីបានអត់តោងអីចឹងទៅអូកូនខ្ញុំប្រកែថតរូបបង្ហោះទៅទៀតចឹងទៅអាហ្នឹងគ្រាន់តែប៉ុណ្ណឹងសន្មត់ទៅតាមរបៀបហ្នឹងចឹងប៉ុណ្ណា ហើយមើលមើលជាបរមត្តទេបកែហ្នឹងជាប្រយោជន៍ដល់ក្រៃលែងទេអត់ទេតលតែអស់តណ្ហាហ្នឹងឯងទៅជាបរមត្តគឺថាពូកែដោយក្រៃលែងមានតែមួយហ្នឹងឯងទេហ្នឹងនៅក្នុងចូលៈវិយុអសោតដែលសម្ដែងពីរឿង ណាពូកែហ្នឹងពូកែមានតែមួយហ្នឹងចឹងប៉ុណ្ណាដែលសំដែងពីបរមត្តសច្ចៈហ្នឹងគឺការឈ្នះនៅសេចក្តីទុកហ្នឹងឯងចឹងប៉ុន្តែហើយដល់យើងចេះល្មមជាមួយនឹងរបស់ប្រើប្រាស់ដោយសារថា ជីវិតរបស់យើងឧទ្ទិសដើម្បីគុណធម៌អញ្ចឹងឲ្យតែថាបានបាយមួយចាមអត់មានរឿងឆ្ងាញ់ឆ្ងាញ់អីទេដឹងតែប៉ុណ្ណឹងរស់ហើយ ហ្នឹងឯងជាអាហារបច្ច័យហើយអត់មានយកមកនិយាយបានអីឆាន់បានអីទូទានថ្ងៃនឹងអីអីគឺអត់ទេអត់មានទេអត់មានឲ្យសេចក្តីសំខាន់អីទេថាស្អីក៏បានដែរមកលមួមចឹងទៅហ្នឹងឯងប៉ុន្តែ ណែ24ម៉ោងដែលយើងបានអំពីបាយមួយចានហ្នឹងហើយមិនភ្លេចគុណប៉ុនទេព្រោះមិនមែនបាយមួយចានចិត្តតែឲ្យរស់ហើយបើអត់ប៉ុននោះហ្នឹងហើយគុណអ្នកមានគុណផ្សេងផ្សេងទៀតអ្នកមានសិលបច្ចុប្បន្នអីអីទាំងអង្គសិតតែអ្នកមានគុណលើយើងយើងត្រូវមើលឲ្យឃើញគុណក្រោកព្រឹកឡើងរៀនសម្លឹងសេចក្តីល្អរបស់អ្នកដទៃមិនមែនល្អម៉ាក់មួមទេល្អឲ្យជីវិតយើងទៀតហ្នឹងតែយើងវាចិត្តតែខ្នន់ខ្នាញ់រឿងអីមួយចឹងទៅ វាទៅជាមគ្គរមិលគុណអ្នកតីដែលអ្នកតីកម្មសិលនឹងឲ្យជីវិតយើងឲ្យជីវិតក្រុមគ្រួសារយើងទៀតហើយយើងកុំកុំកាច់គ្នាត្រង់ឲ្យគេ មានសិលអញមានសិលដែរអញ្ចឹងណាសិលឯងស្អីសិលអញមិនអញ្ចឹងទៅវាវាបដិសេធគុណរបស់អ្នកតីទៅទៅជាមាននេះទៅវិញហ្នឹងហើយឃើញទេ ហ្នឹងឯងត្រូវសិលយើងសិលយើងតែត្រូវតែទទួលស្គាល់សិលនេះអតីជាគុណហើយសិលនឹងឲ្យជីវិតយើងហើយអានឹងគ្រាន់តែលើកពីបាណាតិបាតាវេរមណីមួយហើយចូលនៅអាសេចក្តីល្អដែលនេះអតីជួយទំនុកបំរុងកត់ស្លាព្រះវិហាររបស់ខ្លោងទ្វារបត្រៃ3ដកដាក់វត្តអីអីហ្នឹង គឺនៅសិតតែមានឧបការៈមកលើយើងទាំងអស់មិនមែនយើងម្នាក់ឯងមើលត្រួពុទ្ធសាសនារួចឯណាទៀតហ្នឹងឯងវាត្រូវសិតតែជាពុទ្ធបរិស័ទទាំងអស់គ្នាហ្នឹងទៅរៀនរៀនយើងយើងទទួលស្គាល់ខ្លួនឯងទៅក្រៅព្រឹកឡើងយើងមកគិតថ្នមថ្នាញ់ទុកទោសអ្នករតីហើយនឹងមួយទៀតគិតពីសេចក្តីល្អអ្នករតីតើមួយណាស្រួលជាង ណែយើងឆ្លាតយើងណែជ្រើសរើសដោយខ្លួនឯងទៅនឹងឯងព្រោះយើងកើតទុកគ្មាននរណាមកកើតទុកជំនួសយើងទេតែខ្លួនឯងនឹងឯងហើយបើយើងជ្រើសរើសសេចក្តីទុកដាក់ខ្លួនអាហ្នឹងយើងឲ្យបន្ទុកខ្លួនឯងទៅងងឬឆ្លាតដឹងហើយហ្នឹងហើយអញ្ចឹងដូច្នេះយើងត្រូវ លមួមជាមួយនឹងសេចក្តីសុខទៀតត្រូវសន្តោសមួយសេចក្តីសុខទៀតកុំជោណា ថាមួយម៉ាត់ចឹងទៅតែបានទីក្តីសុខប៉ុណ្្នឹងហើយគឺវាវាមិនមិនស្ងប់មិនស្កប់ក្នុងចិត្តនៅក្នុងកំណើតជា មនុស្សនេះណាយើងត្រូវពិចារណាសេចក្តីទុកក្នុងវត្តដាក់ហ្នឹងហើយសេចក្តីសុខប៉ុណ្ណឹងយើងបានជាដើមទុនយកពញិបបញ្ញាប់មកអប់រំចិត្តចម្រើនបញ្ញាទៅកម្មទីបំផុតទុក គឺទៅរកការរំលត់កិលេសក្នុង ចិត្តរបស់យើង កិលេសក្នុងចិត្តយើងណាដូចដូចផ្ទះយើងអញ្ចឹងអានិយាយថាយើងក្នុងទីនេះគឺគឺបញ្ញត្តិសន្មត់និយាយបានឬមិនបានផ្ទះយើងនិយាយបានឬមិនបានតាមតើជីវិតនេះជីវិតរបស់យើង ចិត្តរបស់យើងត្រូវគ្រប់គ្រងផ្ទះយើងក៏ប្រកែមែនណាមកនៅបានទេអត់បានទេហើយចិត្តយើងមិនក៏យើងបណ្ដោយឲ្យកិលេសនៅណា ហ្នឹងឯងយើងយើងយើងត្រូវកំណត់ថានេះសិទ្ធិរបស់យើងផ្ទះយើង ចិត្តយើងយើងមិនឲ្យនៅត្រូវចាត់ការបណ្ដិញដោយធัวដែលសម្រាប់បណ្ដិញមានតែតើព្រះអង្គបង្រៀនមកហើយត្រូវប្រតិបត្តិពធัวហ្នឹងដើម្បីបណ្ដិញកិលេសចេញពីចិត្តរបស់យើងនឹងឯងអញ្ចឹងសេចក្តីសុខហ្នឹងយើងលមួមហើយបើប៉ុណ្្នឹងនោះគឺបើដូចជាយើងជាបារោគអញ្ចឹងណាអាកាមសុខហ្នឹងវាទៅជាចំណៃតោះ វាទៅជាឆ្នាំคล้ายคล้ายអីទៅវិញទេព្រោះឆ្នាំស័ក្តិសិទ្ធិពិតប្រកបនៅលើ សមថវិបស្សនានេះទេហ្នឹងឯងចឹងគឺបើយើងលមុំមួយសេចក្តីសុខនឹងហើយយើងអាចថាឲ្យសេចក្តីសុខដល់អ្នកដទៃបានទៅទៀតដោយអំណាចនៃមេត្តាចិត្តហ្នឹងហ្នឹងហើយយើងរៀនតាមដើមឈើទៅចោះមលប់ឈើណាណាអ្នកនឹងមានសិលទៅជ្រក់នៅ មកលុបនឹងឲ្យជ្រក់អីហើយចុះបើនៅនឹងអត់សិលទៅជ្រក់ឲ្យអីឲ្យអឺហ្នឹងឈើគេចេះឲ្យមនុស្សអត់សិលគេឲ្យជ្រក់អីយើងយើងមិនក៏ចេះទៅទៅស្អប់អ្នកនេះស្អប់អ្នកនោះអញ្ចឹងមកពីយើងអត់រៀនតាមដើមឈើហ្នឹងឯងយើងអប់រំចម្រើន មេត្តាចិត្តចឹងទៅ គឺថាមានគ្រប់ជីវិតទាំងអស់ដែលជាអារម្មណ៍នៃសេចក្តីស្រឡាញ់ហ្នឹងឯងជាមិត្ត របស់ មេត្តាប៉ុន្តែមិនមែនមិត្តខ្សែគប់ទេចឹងមិត្តខ្សែគប់ទេណានៅអាក្រក់ជ្រក់ជ្រក់ទៅមើលទៅដើមឈើរៀងបែបស្រួលកាប់ប៉ាត់អាហ្នឹងឯងអាហ្នឹងគឺបានន័យថាមិត្តក្នុងអារម្មណ៍នៃ មេត្តាតែមិនមែនជាមិត្តនៃការសែបគប់អញ្ចឹងណានឹងឯងអញ្ចឹងប៉ុណ្ណឹងសំគួរដើម្បីបានឱកាសដល់បងធម្មចាចំណិតបានចូលរួមផ្នែកមូលសេចក្តីនៃពធទាំងសូមអនុមោទនា